បើទំលាប់ពីដើមតាមវត្តអីថាកន្លែងស្ងប់ស្ងាត់កន្លែងបដិបត្តិធម៌មិនមែនកន្លែងរំកន្លែងច្រៀងទេវត្តនោះអាហ្នឹងពីដើមមកណាយូរលងមកនោះអាហ្នឹងតាមទំលាប់ពីដើមនរណាទៅដាក់ស្អីរំរែកនៅវត្តហ្នឹងគេថាអូចង្រៃខូចវត្តខូចអារាមអស់ហ្នឹងហើយតែដល់ឥឡូវគេថាវត្តណាបើធ្វើបុណ្យធំមិនដាក់រំទេគ្មានអាណាទៅទេវាទៅទំលាប់ចេះវិញណា គ្មានន័យអីទេអញ្ចឹងមិនថាគេមើលតែរូបខាងក្រៅដល់ធัวដែលឲ្យរៀន គឺរៀនមើលពីខាងក្នុងហ្នឹងវាមិន សំខាន់នៅណាថាម៉េចទេ សំខាន់យើងយល់ថាម៉េចនេះជា short cut short cut ជាផ្លូវកាត់សម្រាប់យើង ពួកយើងម្នាក់ម្នាក់មានទុករៀងខ្លួនហើយហ្នឹងទុកដោយកើតដោយចាស់ដោយឈឺដោយស្លាប់ហើយនឹងអង្គុយកើតទុករូមត់គេថាទៀតហ្នឹងមាន មានពេលវេលាប្រហែលទៅអង្គុយវិនិច្ឆ័យអារឿងគេថានោះមែនទេហ្នឹងហើយដូចញាតិញោមស្មាគេថាជាងអាត្មាអ្នកថាឲ្យអាត្មាហើយអ្នកថាឲ្យញាតិញោមណាច្រើនជាងម៉ែគេថាទូទាំងភពលោកឥឡូវអ្នកនៅអាឡម៉ង់ក៏និយាយដើមអាត្មាដែរហ្នឹងហើយហ្នឹងហើយហ៎អត់ស្ងច្រើនជាងគេវះ ហ្នឹងព្រោះតកាលណាគេថាឲ្យមើលនៅថាគេស្គាល់មិនគេថាហ្នឹងគេស្គាល់កាន់តែច្រើនគេថាកាន់តែច្រើនហ្នឹងហ្នឹងវាមកទាំងពីរលោកធម៌ខ្ញុំតាណាវល់គេមកវត្តគេថាអូមិនដឹងទៅវត្តធ្វើអីទេទៅវត្តអីជាមួយលោកផ្សំហ្នឹងឃើញតែដើររៃគៀសគេយកធ្វើអីហ្នឹងណាចឹងមែនហ្នឹងតែដើរតរៃវិញវាពិបាកចឹង គ្នាខ្ញុំដឹងយកទៅអីរែងគេណាគេនិយាយចឹងចឹងដឹងនិយាយថាមិនយកវិញអើវាអាចចឹងដែរគេអាចថាត្រូវដែរណាពួកលោកសំនេះមិនមែនមានទូនទីដើរីទេនិយាយមែនណាព្រោះយើងធ្លាប់ឥឡូវបើលោកអមរីអត់ចូលលុយវាធ្លាប់ទៀតឥឡូវហ្នឹងធ្លាប់ទៀតបានលោករីទុកចិត្តព្រោះលោកទុកចិត្តលោកអឺ លោកលែងបានធ្វើការងាររបស់លោកការងាររបស់លោកគឺការសិក្សារៀនសូត្រគោរពប្រតិបត្តិនិងចែកចាយពធតែប៉ុណ្្នឹងឯងហ្នឹងហើយអញ្ចឹងបានអាត្មាតាំងពីធ្វើវត្តនេះរត់ជិត20ឆ្នាំមិនដែលលុយរយលុយរីលុយមួយរៀលអត់អត់ហ្មងមិនអញ្ចឹងឯងមិនមិនមិនអញ្ចឹងឯងមិនអញ្ចឹងតិចទៀតនិយាយលើច្រឡំទៀតហ្នឹងនេះ ជីវិតយើងរាល់ថ្ងៃដែលរួចផុតពីអាហ្នឹងណាប៉ុន្តែពេលយើងធ្វើបន់ប្រាថ្នាយើងប្រាថ្នាណាលៀបឬក៏អូច្រឡំអលៀបយើងប្រាថ្នាខាងណា តាំងពីដើមមកប្រាថ្នាខាងណាលៀបសរសើរយុសសក់តាមពេលនេះត្រូវនោះនេះនេះមកនេះវិញលៀបយុសសរសើរសក់ អ្វីដែលយើងបន់ស្រន់ឲ្យវារំលងអានេះអានេះក៏បន់ដែរអានេះបន់ឲ្យបានអានេះបន់ឲ្យបាត់បន់កុំឲ្យជួបហ្នឹងអានេះបន់ឲ្យបានប៉ិនទីបំផុតបន់ក៏ជួបមិនបន់ក៏ជួបអញ្ចឹងបាច់បន់ជួបទាំងសងខាងទាំងពីរបន់មកពីមិនយល់អញ្ចឹងបានថាសរសេរថាអ្នកយល់អ្នកយល់ឈប់បន់ស្រន់ អ្នកបន់ស្រន់ដែលបានយល់ពីព្រោះអីបន់ក៏វាមកមិនបន់ក៏វាមកអាអាត្រូវខាតអីហ្នឹងដែលយើង ប្រាថ្នាអីអាត្រូវបាត់លុយអាត្រូវគេខ្ចីអត់សងអីហ្នឹងដែលយើងប្រាថ្នាទេតែវាត្រូវមានវាមានណាអាគេនិនទាអញ្ចឹងណាដែលប្រាថ្នាតេះដៀលខ្ញុំខ្លះមកគុំសរសើរខ្ញុំយូរពេកដែលទេ អឺជួយនិយាយដើមខ្ញុំតិចមកហ្នឹងជេរខ្ញុំតិចទៅអីអត់ទេពីព្រោះអាចិត្តជេរចិត្តនិន្ទាវា ជាចិត្តរបស់អ្នកដតីវាកើតពីការខឹងសោករបស់គេតែគេស្អប់គេជេរហើយទៅបន់ណាមិចមែនអត់ស៊ីអយុះចឹងដែរបើយើងប្រឹងប្រែងសំលមុំមិនត្រូវបានវាបានអាយុកិត្តិយសគេឈ្មោះហ្នឹងណា ហ្នឹងហើយបាបវាឲ្យផលវាត្រូវបាត់បងបាត់ណាហ្នឹងទុកចឹងដែរទុកកាយទុកចិត្តហ្នឹងដែលប្រាថ្នាអាត្មាដឹងថាញាតិញោមមិនដែលប្រាថ្នាទុកសុំអីបន្តិចមែនទេប្រកេនចង្ហាន់លោកក៏ដោយថ្វាយអង្គមព្រះក៏ដោយអត់ដែលច្រឡំមកទៅសុំទុកបន្តិចមែនអត់ដែលច្រឡំមកទេអើយព្រះអង្គអើយខ្ញុំសុកពេកណាស់ សុំទុកបន្តិចមកប៉ិនទីបំផុតធម្មជាតិវាមកដដែល ចាស់ជាទុកឈឺជាទុក ជារាជាទុកអញ្ចឹងបានមើលការបង្រៀនរបស់ពុទ្ធអត់ដែលឲ្យយើងបន់សុំអានេះក៏មិនដែលបន់ឲ្យ រំលងអានេះដែរតែឲ្យរៀនកំណត់ដឹងថាវាជាធម្មតារបស់ជីជីវិតឲ្យយើងប្រសុខ គឺចិត្តដែលព្រមមិនទ្រាំទេយើងប្រើពាក្យខុសទៀតហើយខ្ញុំទ្រាំអាអាទ្រាំនឹងទុកតាតែបើព្រមមានន័យថាសុខចិត្តយល់ទេហ្នឹងហើយដូចអ្នកណាគេរាប់អានយើងថ្ងៃក្រោយគេឈប់រាប់អានយើងទៅគេចេញពីយើងទៅបើយើងមិនព្រមយើងនៅតែវាយវាយវាយអញល្អប៉ុណ្ណឹងដែរមិនមិនមិនកើតទុកទេ ហ្នឹងប៉ុន្តែបើយើងព្រមថាអឺប្រហែលជាយើង not good enough យើងគិតចឹងណាអាគេមិនត្រូវការយើងអាចថាមានអ្នកដតីគេល្អជាងយើងគេទៅរកអ្នកផ្សេងទៅណោះនឹងហើយឲ្យគេទៅចោះបើគេទៅបានសុកមែនណាព្រមចឹងសុកឯងចិត្តយើងសុកឯងសុកចុះបើនៅតែវាយវាយវាយវាយហេតុអីខ្ញុំខុសអីតើខ្ញុំខុសអីទៅស្រីសុំលេង សំណួរនឹងសំណួរអត់ចម្លើយតែគេគេលេងគេលេងស្រឡាញ់ឆ្ងល់ប៉ុណ្ណឹងមែនទេហ្នឹងអញ្ចឹងបានថាយើងដើរច្រើនអាតឹងពេកអាធូរពេកដើរតែផ្លូវខុសអាផ្លូវកណ្ដាលនេះផ្លូវកណ្ដាលគឺព្រមលេងជាមួយនឹងលៀបអលៀបសរសើរនិន្ទា យុសអយុសសុខទុក្ខក្រន់តែកំណត់ដឹងវាទៅបានហើយដឹងនឹងដឹងមិនថាវាធម្មតាជីវិតនឹងគ្មាននរណាគេចរួចទេឈប់មានការប្រៀបធៀបឯងកាលណាយើងអត់យល់ពីអតំណើជីវិតយើងយើងស្មានអ្នក មានហ្នឹងគេអត់ជួបអាហ្នឹងដូចស្មាពីក្មេងស្មានអ្នកអូស្ត្រាលីអត់ចេះកោតទុក្ខ អេពីក្មេងពីក្មេងអាត្មាឮតអ្នកមកពីកាណាដាមួយមួយទៅលោបមើលមុខគេហូបើនិយាយទៅដូចទេវតាចុះពីលើមេឃដឹងមិនទេណោះព្រោះព្រោះគេជិះយន្តហោះអូឯងកណាកណាអាទៅស្ទាបយន្តហោះចិត្តយន្តហោះបន្តិចមិនដែលមានមិនដែលសម័យថាអាត្មាបានស្គាល់យន្តហោះអត់មកអត់មានឱកាសហ្នឹងហើយ ហើយមិនដែលគិតតែចង់បានជាចង់ថាទៅឲ្យស្គាល់ឲ្យប៉ះយន្តហោះតន្តិចហើយក៏គិតថាឲ្យតែគេជិះឡានឲ្យតែគេ មានអីហ្នឹងសុខអាគ្មានទេរាប់តាំងពីទេវតាមកកុំរាប់ធ្វើមនុស្សអាហ្នឹងរាប់តាំងពីទេវតាមកមានលៀបអត់លៀបមានយុះអត់យុះសារនន្ទាសុខទុកធម្មតាការឃើញធัวគឺឃើញធម្មតា no why it should be like that វាគួរតែអញ្ចឹងមែនទេនៅពេលដែលរឿងកើតឡើងមានថាវាគួរតែកើតឡើង everything is perfect គ្រប់យ៉ាងគឺពេញបរិបូររបស់វាឥតខ្ចោះបានកើតឡើង យើងរៀនហើយគ្រប់អង្គធម៌មួយមួយសិនមានកិច្ចផលបតតឋានលក្ខណៈកិច្ចអាការៈបតតឋានទោសៈក៏មានបច្ច័យទៅកើតឡើង អេសាមានបច្ច័យទៅកើតឡើងហ្នឹងហើយហើយយើងមើលមើលញាតិញោមធ្វើបុណ្យអីខ្លះបើសិនជាយើងធ្វើបុណ្យត្រូវតាមពុទ្ធណាមិនសូវកើតទុកទេធ្វើបុណ្យត្រូវតាមពុទ្ធធ្វើអត់ប្រាថ្នាមេគារបស់ពុទ្ធមិនចង់បានផលតបស្នងធ្វើ មិននៅក្នុងអំណាចតន់ ណហាធ្វើដើម្បីកំចាត់តណ្ហា ពីព្រោះតណ្ហា គឺជាប្រភពនៃសេចក្តីទុក្ខស្អីក៏ដោយយើងជួយគេក៏ដោយលើញាតិញោមមើលឲ្យតែយើងចង់បានអីឲ្យតែចង់បានអីហ្នឹងខ្វល់ចិត្តឬក៏ចង់បានការស្និទ្ធស្នាលដល់គេមិនស្និទ្ធស្នាលតាំងអត់សមាជិកមែនទេជាពិសេស អ្នកនៅចិត្តលោកល្បីល្បី ដែលអាត្មាធ្លាប់ជួបណាពីមុនអូវាណាតណាមកណាស្និទ្ធស្នាលឥឡូវតាំងគេមានមុខមានមាត់កិលេសដឹងឯងហើយនិយាយនឹងនិយាយមិននិយាយអន់ចិត្តហ៎ឃើញវាលែងសុកហ៎មកលឺញយលឺញយហ្មងអញ្ចឹងបានអាត្មាលឺអញ្ចឹងបានអាត្មាធម្មតាធម្មតាទាំងអស់ហ្នឹងមកញឹមញឹមហើយទៅបាត់ធម្មតាអញ្ចឹងកុំឲ្យគាត់ប្លែកកុំឲ្យគាត់ប្លែកថាពីមុន ស្និទ្ធក្រោយមកអត់ស្និទ្ធអញ្ចឹងប៉ុណ្ណឹងញាតិញោមមើលមកជួបអាត្មាអាត្មា hello ធម្មតាអញ្ចឹងទៅទៅវិញក៏ទៅវិញទៅដែលអាត្មាទេសួរញោមមួយសុខសប្បាយទេអត់មិនហ្មងកុំអីកុំអីប្លែកមនុស្សធ្វើឲ្យធម្មតាអញ្ចឹងទៅដល់អញ្ចឹងទៅយូរយូរញាតិញោមគាត់អត់ប្លែកដែរគាត់នៅធម្មតាអញ្ចឹងរហូតទៅចុះលោតាស្និទ្ធស្នាលដំបងសួរមួយថ្ងៃ3ដងឧទាហរណ៍នឹងដើម្បីសេចក្តីស្និទ្ធស្នាល អាឡូញោមអាឡូបងមិនហើយដល់យូរយូរស្គាល់គេផ្សេងវាមិនត្រូវរវល់ដល់វល់ឡើងសូវបានអាឡូដល់ឡើងសូវបានអាឡូគាត់មកគិតអើយគេភ្លេចឯងហើយឃើញទេមានសេចក្តីសុខទៀតទេ no កាលមុនបាននិយាយរត់ថាអអើយអឥឡូវបាត់អអហ្នឹងទៅពីព្រោះអីចង់បានអាស្និតស្នាល ហ្នឹងសំបីពពុទ្ធប្រាថ្នាប៉ុន្តែសួរថាការព្រះអង្គប្រាថ្នាហ្នឹងព្រះអង្គជាពពុទ្ធនៅនៅជាពពុទ្ធទេភាកច្រើនព្រះអង្គមិនមែនជាពពុទ្ធទេកាលនោះពុទ្ធជនហ្នឹងមិនមែនត្រូវទាំងអស់កុំលឺថាពុរិស័នធ្វើត្រូវទាំងអស់ព្រោះតែអញ្ចឹងហើយបានព្រះអង្គត្រូវចំណាយពេលយូររាប់អសង្ខ័យនោះរឿងដំណើរយូរក្នុងអសង្ខ័យនោះមកពីវាជាប់ជាប់នេះជាប់នោះជាប់នេះជាប់នោះជាប់នេះជាប់នោះអញ្ចឹង អាពាក្យយើងប្រើជួនកាលខ្ញុំមិនប្រាថ្នាអីខ្ញុំគ្រាន់តែតាំងចិត្តសុំឲ្យបាននេះសុំបាននោះប៉ុន្តែក្នុងអាការគិតខុសដដែលបើលំអរបស់វានៅពេលដែលឃើញលំអទៀនមិនបានឲ្យទៀនឧទាហរណ៍ថាធ្វើដែលល្អបំផុតណាហើយមិនកើតទុកចង់ជួយនរណាម្នាក់ឥឡូវទិញឆ្នាំប្រគេនលោកពាទ្យឧទាហរណ៍ ថាចឹងលោកកំពុងកូនចៅទៀតឡើង8អង្គនឹងមិនទិញឆ្នាំប្រគេនលោក ដែលមានអពាតការប្រាថ្នាដែលមិនកើតទុកណាសូមឲ្យឆ្នាំនេះ បានជាប្រយោជន៍ដល់លោកម្ចាស់តែបើប្រាថ្នាណាដោយអំណាចខ្ញុំប្រគេនឆ្នាំលោកនេះសូមឲ្យខ្ញុំរស់ស៊ីមានបានតិចតិចតិចតិចជាប់សូមកុំឈឺសូមកុំឲ្យខ្ញុំឈឺ ហើយស្រាប់ហើយទៅឈឺពីព្រោះបុណ្យដែលព្រះអង្គត្រាស់ថាជាបុណ្យល្អបំផុត វាត្រូវប្រកបដោយចេតនា4មុនធ្វើកំពុងធ្វើក្រោយពេលធ្វើបន្តិចហើយយូរយូរហើយឧទាហរណ៍ឥឡូវវាបុណ្យដែល វាពេញទឹកបុណ្យពេញទឹក យើងច្រើនណាបុណ្យអត់គ្រប់ទឹក បនពេញទឹករបៀបដូចម៉េចបនតែអត់ចង់បានអីចង់ឲ្យតអ្នកដតីនឹងបានសុខឧទាហរណ៍ដូចយាយវិសាខាអញ្ចឹងគាត់សំពោពីព្រះសម្មាសម្ពុទ្ធធ្វើអាកន្តុកៈទាននិងកិមិកៈទានដូចដែលថាអាកន្តុកៈទានគឺទានសម្រាប់ភិក្ខុអ្នកមកថ្មី នាងគិតថាភិក្ខុមកថ្មីមិនដឹងដើរទៅបិណ្ឌឯណាលុំតាន់ស្គាល់ ឬក៏ភិក្ខុណា ចង់ធ្វើដំណើរណាទៅឆ្ងាយគាត់រៀបចំចង្ហាន់ប្រគេនព្រោះគាត់គិតថាឥឡូវទៅដើរបិណ្ឌបាតសិនយឺតដំណើរហើយនៅពេលដែលក្រោយមកមានលោក សុគតអីចឹងទៅសួរព្រះអង្គថាតើដំណើរបដិសន្ធិរបស់លោកយ៉ាងម៉េចគតិរបស់លោកយ៉ាងម៉េចព្រះអង្គត្រាស់ថាលោកនឹងត្រូវទោសធ្ងន់ឥឡូវធ្លាក់នរកបាត់ហើយ នាងអត់ខូចចិត្តទេថាអូណោសត្វលោក មានកម្មជាបច្ចចាអត់ខូចចិត្តទេតែបើយើងធ្វើថាស្មានដល់លោកល្អដឹងអីអាចឹងកលិខិខឹងមែនទេខឹងទេអាធ្វើហើយហើយនឹងខឹងខឹងមនុស្សចង់អាខ្វាវាមាត់ជិញដឹងថាមនុស្សណាអាក្រក់ណាប៉ិនដល់ភាពធ្វើដែលមិនចង់បានអីពីអ្នកនោះណា នៅពេលដែលព្រះអង្គថាភិក្ខុនឹងប្រព្រឹត្តមិនល្អបាបលិមួកឥឡូវនឹងបដិសន្ធិក្នុងនរកនាងក៏សង្វេគថាអូណោសត្វលោកតែងប្រព្រឹត្តទៅតាមកម្មអត់ខូចទេចេតនាកុសលរបស់នាងនឹងអត់ខូចហ្នឹងហើយបើព្រះអង្គត្រាស់ថាភិក្ខុនេះប្រព្រឹត្តល្អមានសិលសមាធិបញ្ញាល្អលោកបានធ្វើនៅទីបំផុតទុកបរិណិព្វានហើយអូណោ ទានរបស់អញចំជាទានប្រសើរព្រោះបាន ប្រគេន ចំបុគ្គលដែលល្អអាហ្នឹងដែរវាល្អហ្នឹងមិនមែនល្អរឿងអីល្អត្រង់ថាបានធ្វើមួយមនុស្សល្អហ្នឹងហ្មងមានន័យថាបាន ជួយឧបត្ថម្ភមនុស្សល្អក៏សុបាយរហូតអស់ហៅថាបុណ្យគ្រប់ទឹកឬក៏ឥឡូវយើងគ្មានព្រះអរហន្តព្រះអីទៀតប៉ុន្តែឧទាហរណ៍ថា នរណាម្នាក់ត្រូវត្រូវឈឺសំគ្រូបន្ទាន់បើអត់មានលុយនឹងព្យាបាលទេអាចស្លាប់វត្ថុបំណងរបស់យើងនឹងគឺមានវត្ថុបំណងមួយដែរប្រាថ្នា ថាចង់ឲ្យគេជាហ្នឹងហើយប៉ុន្តែបើយើងធ្វើដោយយល់យើងប្រឹងអស់ប្រឹងអស់អត់មានស្ដៅក្រោយប៉ុន្តែក៏អត់ជាធ្វើម៉េចយើងក៏នៅតែអត់ស្ដាយ អត់យំអត់សោកអត់ស្ដាយអីទេព្រោះរឿងដែលគួរធ្វើយើងបានធ្វើរួចហើយឃើញទេបានធ្វើហើយយើងបានជួយហើយយើងបានខ្នះខ្នែងហើយតែធ្វើម៉េចអមួយទៀតតលគាត់ជាទៅយូរយូរទៅឃើញគាត់នឹងរស់នៅសុខសប្បាយអីចឹងអត់សង្ឃឹមឲ្យគាត់បោះសេងខ្ជូអីទេអត់ទេអត់មានសង្ឃឹមអាហ្នឹងណាអត់ទេគ្រាន់តែដឹងថាអូបានជួយមនុស្សម្នាក់បានជួយជីវិតមួយហ្នឹងហើយ ទានដែលបានធ្វើនោះចំជាទានល្អតន់ពេលវេលានឹកឃើញពេលណាសบายចិត្តពេលហ្នឹងសบายចិត្តព្រោះត្បិតតែឃើញគេបានសុខនឹងឯងមិនសบายចិត្តនៅពេលគេថាអូយអរគុណណាស់អ្នកបងអ្នកបងអើយកុំតាបានអ្នកបងឯងជួយខ្ញុំងាប់បាត់ហើយហើយអហ្មងមែនទេអាហ្នឹងមែនទេមែនប៉ុនទេអាគណៈអពេលគេអរគុណហ្នឹងមែនប៉ុនទេអាហ្នឹងវែងលោភៈ យល់ទេអាំងលោភៈទេវែងហើយដើម្បីឲ្យវាកាន់ល្អទៅ post Facebook ទៀតឲ្យគេអរគុណមកសញ្ញាមកអញនឹងគេអ្នកមានគុណហ្នឹងហើយទៅស្ងាត់ស្ងាត់ពេលទេសនាចេះមិនត្រូវការពួតហ្នឹងអឺហ្នឹងហើយនៅលើឯង អឺឡើយហ្នឹងអញ្ចឹងបានសេចក្តីសុខដែលពពុទ្ធត្រាស់ថាការបំពេញបុណ្យនាំមកនៅសេចក្តីសុខហ្នឹងណាគឺជាសេចក្តីសុខដែលមិន មានវិបដិសារីតែយើងយល់វាអត់ត្រូវឮថាប៉ុនបានសេចក្តីសុខខ្ញុំកាត់ទុកខ្លាំងណាកាត់ជាណាណាបានសុខអត់ត្រូវតាម ពាក្យពុទ្ធបរិញ្ញទេ ពីព្រោះអីយើងរៀនចេតសិកมันមាន3ក្រុមហ្នឹងអញ្ញសមានាមួយក្រុមអកុសលមួយក្រុមហើយនឹងសោបនៈចេតសិកមួយក្រុមរាល់ពេលដែលសោបនៈចេតសិកហ្នឹងហើយជាសេចក្តីសុខផ្លូវចិត្តអត់ដែលកើតទុកទេចិត្តយើងកើតទុកតែពេលអកុសលវាកើត ខណៈពេលសោបនៈចិត្តកើតឡើងគឺជា សុខវិហារធម៌របស់យើងមានន័យថាការរស់នៅជាសុខដែលពុទ្ធចង់និយាយសម្ដៅថាមិនសមបុណ្យវានាំមកសេចក្តីសុខអាហ្នឹងហើយដល់តែអាហ្នឹងវាវាសំសុខបច្ចុប្បន្នដល់ពេលវាសាងពូជរបស់វាវានៅក្នុងសុគតិទៀតតែបើរស់អាសុខបច្ចុប្បន្នជាមួយនឹងការធ្វើបុណ្យមិនឃើញទេអាសុគតិហ្នឹងក៏វាមិនចេញដែរអាជាតិក្រោយរស់សុខមែនទេមិនចេញទេព្រោះវាអត់មានប្លង់ហង អាសុខបច្ចុប្បន្នដោយកុសលហ្នឹងវាជាប្លង់នៃវិបាកសុខក្នុងអនាគតជាតិតែយើងអត់ចង់គូប្លង់ទេចង់ចេញរូបរាងហ្មងមែនទេអត់ចង់គូប្លង់មុនហើយស្រួលណាស់គេមិនពិបាកមកបយលចឹងទេរាល់ថ្ងៃនៅក្នុងពិធីកម្មទាំងឡាយគេអត់ចូលចិត្តយកមកបយលចឹងទេគឺចូលចិត្តឲ្យពោហ្មង សូមឲ្យសុខចេះ សូមឲ្យសុខចុះសូមឲ្យបានចេះសូមឲ្យបានចុះទាំងអ្នកឲ្យកំពុងលហាមអ្នកឲ្យគេភាកច្រើនកំពុងលហាមឲ្យពោចានិយាយហ្នឹងហើយត្រូវពោតិចចូលលុយតិចពោច្រើនចូលលុយច្រើនឃើញសិតតែចូលហ៎ មានបនពិតប្រកបទេអញ្ចឹងបាននៅក្នុងមហាកុសលអាត្មាវាជាតាថារវល់អញ្ចឹងមិនតាន់ចូលដល់មហាកុសលអាត្មាលើកបន្តិចដូចនេះថាបនធំបនច្រើនបនធំបនច្រើន យើងឲ្យនិយមន័យអត់ត្រូវទៀតយើងចូលរួមពិធីណាមួយដែលគេធ្វើទៅវារៀបចំអស់ចាស់អូយហឹកហៈសបាយអាអាហ្នឹងក្នុងធម៌មិនហៅថាបនទេ ហៅថាពិធីនខត្តរិកនឹងញាតិញោមមានកិច្ចរវល់អាចទៅបានហ្នឹងហ្នឹងអើបាទនេះបុណ្យដែលធំជាងគេបល័យថាចិត្តតិចទៀតអាត្មាបរៀនតាមនោះដល់សោមនស្សៈសហគៈតាំង ញាណសម្បយុត្តតាំងមានទិដ្ឋកតៈទិដ្ឋកតៈហ្នឹងលោភមូលចិត្តឯងអសង្ខារិកੰអូឲ្យតែចេះអភិធម្មនឹងញាតិញោមថាដើរផ្លូវកាត់មកមិនសើចដាក់មេឃហ្នឹងហើយនេះបុនធំបុនមានកម្លាំង គឺរបៀបនឹងហើយវាប្រកបដោយកាល4កាល4ហ្នឹងហើយសោមនស្សសហកតាំងវាប្រព្រឹត្តទៅជាមួយនឹងសោមនស្សមានន័យថាពេញចិត្តសប្បាយចិត្តក្នុងការធ្វើអញ្ចឹងណាហើយញាណសម្បយុត្តតាំងនេះ វាប្រកបដោយញាណដោយបញ្ញាយល់ថាហេតុគួរធ្វើឬក៏មិនគួរធ្វើនេះមិនមែនគេប្រាប់ឲ្យធ្វើទេបញ្ញាគឺយល់ដោយខ្លួនឯង ថាអឧទាហរណ៍ធ្វើអីក៏ដោយក្នុងអីក៏ដោយបុណ្យអីក៏ដោយបុណ្យកសាងក៏ដោយបុណ្យធម្មទានក៏ដោយបុណ្យស្អីក៏ដោយវាកើតពីការយល់បើមិនយល់ទេបុណ្យនឹងអត់ខ្លាំងទេទោះពិធី នឹងធ្វើ100ថ្ងៃឬក៏មនុស្សមួយលានអ្នកចូលរួមក៏ដោយអញ្ចឹងវាទល់តែគួរធ្វើឧទាហរណ៍ថាឥឡូវយើងក៏ឡើងសាងសាលារៀនមួយអញ្ចឹងយើងដឹងថាហេតុអីបានយើងធ្វើយើងឃើញថាអូកន្លែងនេះក្មេងអត់មានសាលារៀន ឃើញទេហ្នឹងហើយហ្នឹងហើយមហាមហាកុសលៈហ្នឹងហើយថែមវាមកអញ្ចឹងដឹងថាគួរធ្វើឬមិនគួរធ្វើដូចតែទៅថាបុណ្យនៅក្នុងការដឹងគុណអ្នកមានគុណជាគ្រូជារៀមច្បងឬនរណាដែលជួយយើងយើងភ្ងាដឹងខ្លួនថាអូយើងកាលមុនយើងលំបាកណាស់ គុំតបានគាត់ជួយនឹងគុំអីយើងរੂពលឺនឹងមិនឃើញទេដឹងអញ្ចឹងអាតួដឹងហ្នឹងជាញៀនអញ្ចឹងទៅក៏យើងធ្វើអីម្យ៉ាងដើម្បីតបគុណគាត់អត់ពាក់ព័ន្ធមេក្រូអត់ពាក់ព័ន្ធនឹងអាចារ្យអត់ពាក់ព័ន្ធលោកទេអត់ទេប៉ុន្តែយើងអត់ហើយអត់ទៅពាក្យបុណ្យលោកមហានអង្គហៅអាចារ្យណាមែនទេអានឹងពិធីប្រពៃណីតែបុណ្យដែលពុទ្ធបង្រៀនថាកប់បីធ្វើរាល់ថ្ងៃហ្នឹង គឺប្រកបដោយការយល់ដឹងក្នុងជីវិតប្រចាំថ្ងៃថាគួរធ្វើអីមិនគួរធ្វើអីឃើញទេហ្នឹងហើយបនប្រកបដោយបញ្ញាហើយដល់ទៅឈ្មោះថាអសារកាំងមានន័យថាមានកម្លាំងចេះគិតចេះពិចារណាខ្លួនឯងមិនបាច់ពីណាមកទឿនទេយល់ទេនឹងដូចចង់ជួយទៅពេទ្យកន្ធបុផាក៏ដោយអង្គរក៏ដោយមិនចាំបាច់ពីណាទល់តាប្រកាសចាំទៅអត់ទេ នឹកឃើញពេលណារស់ស៊ីចំណេញពេលណាសុបាយចិត្តយកទៅចូលខ្លះខ្លួនឯងមកគេសុបាយចិត្តចឹងហ្នឹងហើយអានោះបុណ្យធំបុណ្យធំនឹងចឹងទេមិនមែនពិធីធំទេតែយើងឥឡូវច្រឡំពិធីថាបុណ្យធំអីបុណ្យធំអញ្ចឹងបានមានពេលមួយបាននិយាយទៅញាតិញោមគាត់អ្នកមុនថ្មដឹងថ្មទទួលទេសនានៅនៅចិត្តពេញនោះអ្នកក្រធម្មតាផ្ទះគាត់ស្លឹកឯង ប៉ុន្តែអាត្មាសំណោះគាត់គាត់ទៅម្នាក់ឯងចដូននោះគាត់ទៅដល់កន្លែងអាត្មាគាត់ជិះអឺឡានអាឡានបតោងហ្នឹងហើយទៅគាត់ទៅដល់ថាខ្ញុំកណាគ្មានអីទេផ្ទះកណាទូចហើយស្លឹកទៀតតែកណាជ្រះថ្លាចង់បានលោកគ្រូទៅ ទេសនាម្ដងប៉ុណ្ណោះអាទទួលហ្មងដល់ទទួលទៅ កបជួនពេលហ្នឹងគឺធ្វើបុណ្យធំនៅកំពង់ចាមបុណ្យធំអាពិធីធំណាបានថាអាត្មាជាប់គេហើយថ្ងៃនោះគឺសួរថាបុណ្យអីសង្ឃទានធម្មតាអូយបុណ្យទូចឹងដូរទៅហ្នឹងថាដូរទៅនឹងអានោះនោះពិធីធំគេធ្វើអាកាន់អងធំហ៎3យប់3ថ្ងៃធំមកថាអញ្ចឹងស្រាច់ខ្ញុំឯងយល់បនធំនឹងមិនហ្នឹងកាលមុនមកគិតថាក្រង ថាឆ្លៀតទៅដល់ថាអញ្ចឹងអត់ទៅហ្មងតាទៅយាយនឹងមកដាក់ឲ្យពេញរបស់យាយហ្មងទៅដល់មែនផ្ទះគាត់កន្ទូចមួយទៅកន្ទូចមួយហើយគាត់ធ្វើហើយគាត់មានអាកង្កកគាត់មិនសមបានប៉ុណ្ណេះកណាដើររស់គូស្រូវបានប៉ុណ្ណឹងអាសឹងស្រក់ទឹកភ្នែកតែមិនមិនទទួលទេអាទទួលថាគាត់សុបាយចិត្តអូយសុបាយចិត្តបនធំ មិននៅលើពិធីទេមិននៅលើពិធីទេគឺលើចិត្តអញ្ចឹងបាននឹកឃើញការព្រះអង្គរបស់បរោះកំសត់នោះហ្នឹងហើយអឺគេនិមន្តកាលហ្នឹងបណ្ឌិតបរាសហ្នឹងគាត់ដើរគាត់អ្នកខ្លះគេទទួល100អង្គខ្លះ200អង្គខ្លះ10អង្គខ្លះ5អង្គដល់បរោះហ្នឹងទៅស៊ីឈ្នួលគេពីអ្នកប្តីពុន ទៅទៅអូខ្ញុំរត់តែអង្គច្រកឆ្នាំងមិនបានផងហើយទៅទទួលលោកម្អងទៀតដល់អត់ស៊ីខ្លួនឯងរោព្រឹកខ្វះល្ងាចរលងាចខ្វះព្រឹកបានគាត់ចេះតែអង្គុយបញ្យលណែឯងទោះបីណែឯងមិនចេះគិតទេមិនក៏គេមានយើងមកវាអត់បុណ្យហ្នឹងហ្នឹងធ្វើល្អខ្លះទៅហ្នឹងហើយចឹងទៅយូរយូរយូរទៅក៏ធ្វើដែរ ធ្វើបរោះនឹងដូចប្រហែសអត់ចុះបញ្ជីមួយអង្គមិនបាច់ចុះនេះអានឹងប្រហែសព្រះអង្គថាកុំប្រមាទស្អីក៏ដោយកុំគិតថាអន្តិចមិនអីទេហ្នឹងណាឲ្យថាថាមិនអីទេហ្នឹងច្រឡោះហើយហ្នឹងដល់ពេលស្អែកឡើងដល់ពេលលោកមុនទៅគាត់នោះចាំបាត់ចាំបាត់ចាំបាត់អត់ឃើញទៅសួរឯណាលោករបស់ខ្ញុំអត់មានក្នុងបញ្ជីឃើញទេហើយកាលនោះ មែនពពុទ្ធយើងទេពពុទ្ធកាសបៈមុននោះព្រះអង្គដឹងព្រះអង្គដឹងរឿងនឹងកូនស្ដេចកូនមន្ត្រីសិទ្ធិសេនាបតីទៅចាំតមុនព្រះអង្គគេទៅគេមិនមែនជ្រះថ្លា ក្នុងន័យដូចបរោះហ្នឹងឯងគេទៅ ក្នុងន័យថាអញឋានៈប៉ុណ្ណេះដែរលោកមុំមុំណាមកអញដូចមិនចង់បានចង់បានព្រះអង្គមកកាលណាបានព្រះអង្គទៅ គឺកិត្តិយសរបស់អញ ហ្នឹងហើយចឹងទៅទៅចាំព្រះអង្គអត់ចេញមកទេព្រះអង្គនៅក្នុងគាត់ហ្នឹងយើងឥឡូវថាព្រះអង្គឆ្មើងមែនទេណាព្រះអង្គអត់ចេញនៅនៅទៅកូនស្ដាច់ស្ដាច់ទៅស្ដាច់ហេទៅដល់ពេលបរោះនោះទៅយំរំអុកដាក់អ្នកចាត់ចែងប៉ុនហ្នឹងអ្នកឯងធ្វើបាបខ្ញុំខ្ញុំខ្ញុំធ្វើការគ្មានឈប់ទេដើម្បីមួយថ្ងៃហ្នឹងឥឡូវអ្នកឯងនឹងសម្លាប់ខ្ញុំទាំងរស់ហ្មងឯនោះភ័យដែរដែរចឹងអូ បើណែឯងមានវាសនានៅព្រះអង្គមួយអង្គអត់តន់ទទួលគេទេខណៈទៅដល់អាខោអោក៏លហេកលហែកអាអ្នកគេទៅចាំគេចំអឲ្យហេបរោះថ្ងៃនេះលោកអត់មានឆាន់នៅវត្តទេអត់មានរបស់សល់ទេអ្នកស៊ីដែរហ្នឹងព្រោះធម្មតាមានអ្នកទៅមើលលោកឆាន់ហើយអីចឹងគេលោកមានអីណាថាអត់មាន លោកនៅវត្តទេអញ្ចឹងអត់មានរបស់សល់អីទេ ថាទេខ្ញុំអត់មានម៉ូស៊ីរបស់សល់អីទេខ្ញុំមកមុនព្រះពិសោយហាប្រហែលអញអង្គុយតាំងព្រឹកប្រហែលអញអង្គុយតាំងព្រឹកហ្នឹងគេមេតបគេនឹងកូនសិទ្ធិគេបរិជាតែទេខ្ញុំអត់មានអីតែ ខ្ញុំដឹងថាពុទ្ធព្រះអង្គប្រតិល្អ ដល់អញ្ចឹងដើរទៅគោះទ្វារតុកតុកតុកក្លាហានទៀតអ្នកផ្សេងអត់ហ៊ានគោះគាត់នេះគឺមានតែទៅគោះទ្វារមកគោះតុកតុកតុកព្រះអង្គបើកទ្វារក្រាក់ហុចបាតឲ្យហ្នឹងព្រមមុនហុចបាតឲ្យសុវ័យចិត្តទេណាពួកគាត់គ្មានយកទៅយកមុខមាត់អីគាត់ទេគាត់ចង់ធ្វើទៀនចិត្តហ្នឹងមិនមែនរឿងសុបាយចិត្តបានប្រពុតអីខុសគេអញនឹងមានមនុស្សអត់ទេ គឺសប្បាយចិត្តនឹងថាមកជីវិតមិនដែលបានធ្វើទានអីសោះហ្នឹងហើយដល់ព្រះអង្គមុនមុនទៅគេដើរតាមក្រោយទៅពួកកូនស្ដេចកូនសេដ្ឋីនឹងលួងណែបរោះបរោះឯងក្រអញ្ចឹងបានអីប្រកេនលោកឲ្យបាទមកខ្ញុំមកខ្ញុំឲ្យ មកកហបណៈណូតថ្លៃអី auction ហ្នឹងហ្នឹងខ្លះគេដេញថ្លៃអានេះគេឲ្យខ្ញុំមក10នោះថាខ្ញុំ50អើខ្ញុំ100 ចុងក្រោយគាត់ថាឈុំយាយឈុំយាយថ្ងៃហ្នឹងកុំថាណែឯងយកសម្បត្តិណែឯងមកឲ្យយើងឲ្យផែនដីទាំងមូលក៏អត់យកដែរលោយហ្នឹងអញ្ចឹងមិនថារបស់ដែលលុយទិញបានមិនមែនរបស់ថ្លៃទេមែនទេរបស់ដែលលុយទិញបានមិនមែនរបស់ថ្លៃបំផុតទេ របស់ដែលលុយទិញមិនបានទៅជារបស់ថ្លៃបំផុតហ្នឹងហើយអស្ចារ្យហើយគេតាមទៅមើលទៀតចំមាលហាមនោះវាបានស្អីប្រគេនព្រះអង្គផ្ទះមើលលើលេខក្រមអញ្ចឹងដឹងមិនបានប្អិនតែវ៉ែពីណាមកមុននិមិត្តខ្លួនធ្វើចុងភៅអត់ស៊ីឈ្នួលគេដាក់ជេងទឹក ហ្នឹងហើយពួកពួកមុនមកហ្នឹងប្អិនគេដើរគោះគោះមកអឺតើលោក អ្នកណា ត្រូវការជួលចំភៅទេហើយស្រែកនៅស្រែកទៅមុខផ្ទះគាត់ហ្នឹងដល់ថ្លង់ពេកគាត់ថាអើយគ្នាហូតតែស្អីធ្វើស៊ីខ្លួនឯងមិនគ្រប់រត់ជួលចំភៅទៀតអីចំភៅខ្ញុំនេះអត់យកលុយទេហ្នឹងហេបើអត់យកលុយអាចជួយធ្វើបានប៉ុន្តែឯងចង់បានអី ទេខ្ញុំចង់បានតបុនទេ ព្រោះលឺថាណែឯងប្រកេនចហានលោកអាហ្នឹងតែបើមិនចឹងមិនអីបើអាហ្នឹងធ្វើមានអីបញ្ចូលសត្វអាហារទឹកកណ្ដបើកគម្របឈ្ងុយពេញនគរពួកស្ដាច់ពួកអីមើលមុខគ្នាណែប៉ុនយើងឥឡូវវាមិនអស់ចាដល់ហ្នឹងឯងប៉ុន្តែអាត្មាអស់ចា ត្រឹមថាចង់បញ្យល់ថាប៉ុនធំមិនមែនរូបភាពមិនមែនលើឋានៈមិនមែនលើអីទាំងអស់គឺចិត្តហ្នឹងអឺ ហើយថ្មនឹកឃើញរហូតជីដូនហ្នឹងគាត់ថាអង្គមកមកកូនថងប្រពន្ធហ្នឹងគាត់ដើររើសគួរស្រូវហ្នឹងហើយគាត់ថាលោកគ្រូត្រូវតែទទួលកណាលើកនេះកណាមិនមែនរឿងត្អូញអីទេថានេះជាកម្លាំងគាត់ណាប្រហែលខែគាត់ដើររើសគួរស្រូវហ្នឹងក្រៅពីហូបគាត់សំប៉ុណ្ណឹងហ្នឹងហើយអាត្មាទទួលហើយបានថ្ងៃក្រោយទៅបានអាត្មាអឺកុំអោយគាត់ដឹងណា នឹងធ្វើការងារអីផ្សេងមកគាត់ប៉ុន្តែអស្ចារគិតមែនថាអាទឹកចិត្តអញ្ចឹងអញ្ចឹងងាយមែនណាហ្នឹងហើយងាយត្រូវហ่าហើយអាត្មាគិតថាជារឿងដែលគាត់សុបាយចិត្តណាព្រោះព្រោះបុណ្យដែលធ្វើឲ្យសុបាយជួនកាលមិនមែនពិធីធំទេញាតិញោមដែលធ្វើឲ្យកុសលនឹងចម្រើនណាដូចជា ស្ដេចទេវានមយៈទេសៈ នៅស្រីលង្កាហ្នឹងក្នុងពុទ្ធសករាជប្រហែលជា ប្រមាណ100 4 500លោកកសាងសវណ្ណមាលិកៈចេតីកាលនោះកសាងអត់តាន់ហើយហើយដល់ពេលឈឺចិត្តសោយទីវង្គតទៅសវណ្ណមាលិកៈចេតីយើងធ្លាប់ទៅឃើញណាសពោសមូលធំដល់ចឹងព្រះរាជា ប្អូនកាលហ្នឹងនៅ ជាព្រះអង្គម្ចាស់នៅឡើយហ្នឹង រៀបចំឲ្យគេយកកណាត់សទៅពាត់ចេតិយនឹងឲ្យធ្វើឲ្យមូលស្អាតទៅអាទ្រង់ត្រេកធ្វើដូចហើយចឹងប៉ុន្តែពិតខាងក្នុងនៅជ្រោមច្រាងទៅមិនធ្វើទេពាត់ឲ្យវាជារឿងមូលចឹងទៅហើយឲ្យយកព្រះរាជាឲ្យមកផ្ទុំអង្គជ្រះថ្លាព្រោះចិត្តស្លាប់ហើយពេលនោះមានប្រធេរៈមួយអង្គធ្លាប់ជាមេតបទៅច្បាំងមួយលោក ប៉ុន្តែរួចពីនឹងមកបែកសុំលាពីស្ដេចនឹងទៅក៏ទៅបួសបួសមកបានសម្រេចជាព្រះអរហន្តឮថាព្រះរាជា ប្រឈួនធ្ងន់ក៏ទៅក៏ទៅនិយាយពយលអីចឹងទៅ បានប្រាប់ថាមហារាជពីមុនអាត្មាជាមេតបរបស់ព្រះរាជា ទៅណាមកណា អាចជួយព្រះអង្គបានក្នុងសង្គ្រាមទោះគ្រាឈ្នះជ្រាគ្រាចាញ់អាចរំដោះព្រះអង្គបានក៏ប៉ុន្តែពេលនេះព្រះអង្គមិនច្បាំងមួយមនុស្សទេព្រះអង្គត្រូវច្បាំងមួយមច្ចរាជដូច្នេះការតទល់ជាមួយមច្ចរាជវាលើសពីសមត្ថភាពរបស់អាត្មាព្រះអង្គត្រូវច្បាំងខ្លួនឯងអាវុធរបស់ព្រះអង្គគឺបុណ្យកុសលខ្លួនឯងដល់អញ្ចឹងទៅលោកបានប្រាប់គេឲ្យយកអាលិខិតដែលខំដែលធ្វើសេចក្តីល្អពីមុនពោះធ្វើអីគាត់ទុកធ្វើអីគាត់ទុក ក៏ຕ້ອງឲ្យគេអានថាប្រវត្តិថតធ្វើសេចក្តីល្អអីខ្លះដើម្បីឲ្យចិត្តហ្នឹងនៅឃើញសេចក្តីល្អនៅពេលដែលចិត្តស្លាប់ហ្នឹងអានតាំងពីធ្វើនេះធ្វើនេះធ្វើនេះគាត់ណាអឺអឺអឺអឺចឹងអានមកដល់កន្លែងមួយ គឺធ្វើបុណ្យកំសត់មែនតើចាញ់សង្គ្រាម ដល់ចាញ់សង្គ្រាមរត់ទៅព្រៃហើយអាហារហ្នឹងមានតែល្មមទេហើយព្រះរាជាឲ្យចែកចំណែកអាហារហ្នឹងជា4ហើយ អាមាតឬក៏មេតបនឹងអីសួរព្រះរាជាថាយើង មានគ្នាតាថា3មិនក៏ចែកដល់4តែឯងចែកជា4ទៅមួយចំណែកហ្នឹងដាក់នៅអញ្ចឹងក៏លើកដៃឧទ្ទិសថាទាននេះចូលខ្ញុំបូជាចំពោះព្រះអរហន្តទាំងឡាយពោះជាទម្លាប់របស់លោកលំដែលបរិភោគមុនឲ្យទាននេះតែអញ្ចឹងអា ដោយសារនៅពេលនោះនៅមានព្រះរហន្តអ្នកសម្រាប់ឈានឥឡូវនេះគ្មានទេនៅសំឡេងនឹងបានផ្សាយទៅដល់មហាវិហារកាលនោះព្រះរហន្តមួយអង្គលោកឮដោយសតៈរបស់លោកលោកមកតាមអាកាសមកសតុះឃើញប្រកាសនៅពីមុខដែរមិនខណៈឃើញទេតែឯងឃើញថាខ្ញុំថាមានអ្នកទទួលមានអញ្ចឹងដាក់ទៅវាតិចពេកអញ្ចឹងយកចំណែកខ្លួនឯងដាក់ទៀតអាម៉ាត់ ឃើញព្រះរាជាដាក់ដែរដាក់ដែរសេះនោះអត់ស៊ីដែរដាក់អស់ទៅលោកក៏ទៅយកម្ហូបអាហារនោះទៅចែកប្រសង់នៅនោះឆាន់តិចតិចគាត់ណាដូចជាកាច់ចឹងទៅហើយក៏អឺអធិដ្ឋានឲ្យបាទហ្នឹងមកតាមអាកាសវិញនៅសល់ឲ្យព្រះរាជាហ្នឹងបរិសោយតាថាបុណ្យណានៃដែលធ្វើអស់រອບកោតអត់ធ្វើឲ្យព្រះរាជា រំភើបជាងបុណ្យតិចហ្នឹងឯង រូបភាពខាងក្រៅបន្តិចក៏ប៉ុន្តែ ចិត្តខាងក្នុង វាលះបង់ខ្លាំងពួកពេលហ្នឹងចាញ់សង្គ្រាមអស់អាលីងអាមហូបនៅតែបន្តិចឲ្យទៀតហ្នឹងហើយអញ្ចឹងបានថា យើងជាតែបញ្ចោចូលតិចបានតិចចូលច្រើនបានច្រើនបញ្ចោបញ្ចោគ្នាអញ្ចឹងមែនទេលឺហ្នឹងហើយតិចបានតិចចូលច្រើនបានច្រើនធាតុពិតវាសំខាន់លើអា អាការលះបង់ពីក្នុងនេះ អញ្ចឹងពេលហ្នឹងបាយបន្តិចហ្នឹងអាហារបន្តិចហ្នឹងបើប្រៀបពេលខ្លះបរិជានោះធ្វើអស់រាប់លានរាប់កោតកហបណៈក៏ប៉ុន្តែវាមិនអាចញ៉ាំងចិត្តឲ្យជ្រះថ្លាដូច អានតិចតែមានការលះបង់ខ្ពស់ឲ្យតែយល់បនច្បាស់បនឈប់នៅលើអ្នកមានលើអ្នកក្រហើយគឺវាចេញពីក្នុងឃើញងាយទេពុទ្ធឲ្យយើងរៀនធ្វើបននឹងមិនសម្រាប់យើងទេហើយយើងឥឡូវប្រកួតគ្នា គួតគ្នា សំបីតាវេនភ្ជុំនឹងយើងដេញគ្នាវេនគេបានមិនវេនអញត្រូវបានមិនដែរក៏បានច្រើនលៀនដែរទៅវាសុបាយចិត្តទៅយកមុខអូបានគេសេដាក់ក្តារខៀននោះអញ្ចឹងបានស្មាននោះនេះគ្មានវេនភ្ជុំអីទេស្រួលតែឥឡូវហ្នឹងហើយងាយធ្វើតាមពុទ្ធងាយងាយហើយបានសេចក្តីសុខអត់ព្រៀបផ្ទឹមយើងរៀនតែមានអ្នក វាអត់សុខទេសំបីអត់ធ្វើបុណ្យបុណ្យគេបានច្រើនវេនអញបានតិចអញ្ចឹងសុខអីអាចិតហ្នឹងសុខអីហ្នឹងហើយហើយដល់ពេលបានច្រើនជាងគេអហ្នឹងលោភៈមានស្អីវាអត់លិញហ្នឹងហើយដែលថ្មថាតើកាលណាយើងអត់សិក្សាពីអន្តិទៅហ្នឹងដើរវាវែងទាំងបប្រតិបត្តិក្តីទាំងទៅវត្តក្តីហ្នឹងទៅប្រកួតគ្នានៅក្នុងទៀត ឈ្មោះតដើមគ្នាដាក់មុខធ្វើលបងអីដាក់ឈ្មោះក្រោយព្រមទេចង់ដាក់នោះមុខគេដើរឃើញហ៎ថាអញ្ចឹងអាត្មាចង់និយាយទៅវត្តអាត្មាអញ្ចឹងដែរលបងហៅទៅពីមុខហើយពីក្រោយគេអត់ចូលអត់ឃើញឈ្មោះអូយ៉ាប់ហ្មងពីមុនអាឲ្យញោមដាក់ឈ្មោះនៅខាងមុខញោមស្មានចូលមុនគេដាក់មុខ ដល់គេទៅដើមដាក់មកហាខ្ញុំទៅខាងដាក់ទៀតទៅខាងតិចគេថាសុំអាមុខទៀតញោមទៅនោះទៀតយើងយើងយកញោមទៅដាក់ឲ្យក្រោយនៅខាងមុខមានឈ្មោះញោមណាអត់អាស្មាតដេញញោមទៅដាក់ក្រោយនឹងឲ្យអ្នកឆោតឆោតមកនៅមុខមកឃើញទេបានស្មាតថាញាតញោមសនុកបញ្ចោហ៎មែនទេបើស្មាចេះបញ្ចោបន្តិចខ្លាចអ្នកមានឡូវណា មិនណាទៅខ្ជិលបញ្ចោហ៎ទៅបញ្ចោផ្លែកលើណាឈប់ឈប់ដូចមួយហ្នឹងហ្នឹងមែនទេមិនធំហឹម នឹងមានអីទៀតទេថាមានលោកធម៌នេះអត់មានអ្នកណាមិនបាច់តាសត្វមានជីវិតទេសូម្បីតែរបស់มันមានជីវិតហ្នឹងក៏អាចមានខ្លះដែរសុខទុក្ខអត់មានទេក៏ប៉ុន្តែវាអាចមានខ្លះដូចសរសើរនឹងទាដូចប្រច័នព្រះអាទិត្យព្រះច័ន្ទព្រះអាទិត្យក្តៅណាស់ធុញណាស់មែនទេណាពេល អឺគេហាលស្រូវគេទៅក្តៅល្អហ្នឹងប្រច័នចឹងដែរអ្នកតែគេដើរលេងយប់មានប្រច័នចឹងទៅគេថាអូភ័ក្រនាងដូចអីណានោះណាចឹងឯដល់ចោលទៅលួចគោភ្លឺឲ្យភ្លឺហ្នឹងហើយព្រះអង្គថា ណដ្ឋិលោកោ អនិន្តិតោនេះពាក្យហ្នឹងល្អពាក្យហ្នឹងឃើញឮឮអ្នកផ្សាយសាសនាយេស៊ូមកយកទៅនិយាយវាអត់ត្រូវយកពាក្យព្រះអង្គទៅប៉ុន្តែយកទៅបញ្យលវាអត់ត្រូវបង្អាប់ទៅទៀតស្ដាប់ស្ដាប់តាមវិទ្យុវាអត់មានផោះតាងអីអាត្មាវាមិនចង់និយាយដែរប៉ុន្តែវាឮអញ្ចឹងអនិន្តិតោគេបញ្យលផ្សេងជាមួយអាត្មាបញ្យលតាមគេណា អឺណដ្ឋិលោកលោកេលោកេលោកេអនិន្តិតោ លោកេក្នុងលោកណដ្ឋិលោកេអនិន្តិតោ ក្នុងលោកនេះគ្មាននរណាម្នាក់ដែលគេគេអត់ប្រែអញ្ចឹងគេថាគ្មាននរណាម្នាក់ដែលបរិសុទ្ធទេទីឆាអញ្ចឹងហ្នឹងគេចង់និយាយថាសូម្បីពុទ្ធក៏និយាយថា ក្នុងលោកនេះគ្មាននរណាម្នាក់បរិសុទ្ធទេមានតែព្រះអញ្ចឹងហើយបានមានតែព្រះគេនោះណាអានេះមានប្រែបរិសុទ្ធស្អីវានិន្ទានិន្តិតោហ្នឹងនិន្តិតោត្រូវគេនិន្ទាអនិន្តិតោមិនត្រូវគេនិន្ទាមានន័យថាបុគ្គលដែលមិនត្រូវគេនិន្ទាគ្មានទេនេះអនត្ថិនេះគ្មាន និន្ទិតោអ្នកដែលតែគេត្រូវនិន្ទាដល់អនិន្ទិតោអ្នកដែលគេមិនត្រូវនិន្ទាដែលមិនបានគេមិនត្រូវបាន គេនិន្ទាណដ្ឋិគ្មានណូហ្នឹងហើយបើប្រែតាមពាក្យក្រោមនេះ គឺមនុស្សដែលគេអត់និន្ទាហ្នឹងដែលមិនដែលណានិន្ទាសោះហៅថាអនិន្ទិតោប៉ុន្តែនេះវាមានពាក្យខាងដើមណដ្ឋិគ្មានទេហ្នឹង បានព្រះអង្គថាសូមបីយើងតថាគតសំដែងធัวដោយចិត្តបរិសុទ្ធនិន្ទាគេសរសើរព្រះរាជាមានអំណាចក្នុងទិសទាំង4ប្រកបដោយចតុរង្គសេនាក៏គង់មានគេនិន្ទាគេសរសាដល់ចុងក្រោយព្រះអង្គថាដោយហោចទៅសំបីព្រះច័ន្ទព្រះអាទិត្យដែលគ្មានវិញ្ញាណនោះណាក៏មាន គេនិន្ទាគេសរសើរដែរចឹងណាហ្នឹងធម្មតាតាហ្នឹងដូច្នេះបរិសុទ្ធមិនបរិសុទ្ធមិនអាស្រ័យលើគេសរសើរឬនិន្ទាទេស្រ័យលើខ្លួនយើងធ្វើអីយល់ទេចឹងបានយកពាក្យទៅជាយកទៅមូលបកាច់ចឹង take advance អឺអង់គ្លេសថាម៉េចភ្លេចអឺយកអី អា take advantage ហ្នឹងអីទៀតមិញសួរអីមិញមិញមិញស្អីគេលើកអីមិញទេវតាហ្នឹងណាដែលថាគ្មានទេហ្នឹងទេវតាមានព្រំអីទាំងអស់អត់មានព្រះនិយាយពីលោកកធរអឺម្ដងទៀត បើបុគ្គលមិនញាប់ញ័រដោយលោកធម៌មាន គឺព្រះរហន្តតែបើនិយាយពី បុគ្គលដែលគ្មាន លោកធម៌មិនមែនទេពាក្យហ្នឹងចិត្តស្ដាប់ច្រឡំហ្នឹងហ่ะអ្នកណាក៏ត្រូវលោកធម៌ហ្នឹងពាល់ត្រូវដែរអ្នកណាក៏ត្រូវលោកធម៌ពាល់ត្រូវដែរ អ្នកណាក៏មានលោកធម៌ក៏ប៉ុន្តែវាមានអ្នកញ័រដោយលោកធម៌និងអ្នកមិនញ័រអញ្ចឹងព្រះអង្គប្រៀបធៀបមួយជាដើមឈើមួយជាភ្នំថ្មតាំងលោកធម៌ដូចជាខ្យល់ឃើញទេអញ្ចឹងបើខ្យល់បក់វូវូវូវូវូ ញ័រទេដើមឈើតែភ្នំថ្មតាន់ដែលអត់មានដីណាញ័រទេអត់ទេអញ្ចឹងភ្នំត្រូវខ្យល់បក់ត្រូវអត់ឈើត្រូវខ្យល់បក់ត្រូវអត់ត្រូវដូចគ្នាក៏ប៉ុន្តែអាមួយវាញ័រអាមួយវាអត់នឹងពធជននេះមិនដឹងបានបែរដើមឈើនេះឬក៏กระដាស់ហើតាមខ្យល់ទេ មែនទេអញ្ចឹងដូច្នេះវិធីសាស្ត្រដើម្បីកុំឲ្យចាញ់លោកធម៌មិនមែនទៅហាមខ្យល់ទេវាទល់តែคล้ายខ្លួនយើងឲ្យរឹងដូចថ្មអញ្ចឹងដូចភ្នំថ្មតាន់អញ្ចឹងបើយើងនៅតែរបស់ទន់ទន់ដូចដើមឈើនេះទេវានៅតែញោនៅតែបក់នៅតែរេណាឃើញ ដល់ហើយទៅខ្យល់ជាធម្មជាតិធម្មតាទេលោកធម៌ជាធម្មតាក្នុងជីវិតមនុស្សនឹងឈប់ប្រាថ្នាឲ្យឈប់ខ្យល់ក៏ប៉ុន្តែត្រូវអភិវឌ្ឍខ្លួនឯងឲ្យរឹងមាំមាគាពុទ្ធអញ្ចឹងប៉ុន្តែយើងទៅធ្វើបន់ដោះកម្មពីហ្នឹងគឺស្មើនឹងទៅទៅបាំងកុំឲ្យមានខ្យល់ It's impossible impossible មិនអាចទៅរួចទេ ហ្នឹង impossible អូថាគ្មានពីណានិយាយលុយជាងពុទ្ធមិនធំតលុយវាជាសច្ចធម៌ហ្នឹងហើយអ្នកដើរតាមព្រះអង្គមិនអ្នកធ្វើអញ្ចេះទេមិនអញ្ចឹងទេមិនសុំសុកអញ្ចេះសុំសុំចុះដើរតាមព្រះអង្គអ្នកតាមព្រះអង្គចេះគឺ មើងម៉ាត់មានទីពឹងមានលំនឹងបិទភ្នែកមើលឃើញឆ្ងាយមិនបើកក្លោតបាំងតន្តិចមើលមិនឃើញណាហ្នឹងហើយប៉ណ្ណឹងចុះណោះអស់អីណាបាទ ធ្លាក់ណាណោធ្លាក់ចុងកៅទេវយៈទៅមកពីនរកហ្នឹងពោលសត្វហ្នឹងហើយចឹងបានថាដូចខ្មែរជាប្រាប់ថាបើអ្នកណាប្រាប់ញាតិញោមថាធ្វើពិធីនេះទៅផ្ដាច់ទៅឈប់ទៅនរកអានឹងកុហកទេបោកទេឬក៏គាត់ធ្វើតាមភាពមិនដឹងរបស់គាត់តែប៉ុណ្្នឹងឯងពួកបុគ្គលចែកជាពីរនិយតៈនិងអនិយតៈ យើងទាំងអស់គ្នាហៅថាអនិយតៈនេះអនិយតៈបុគ្គលមិនទៀងដល់ទៅអរិយបុគ្គលហៅថានិយតៈបុគ្គលហ្នឹងហើយនេះនិយតៈនេះទៀងតែទៅនិព្វានទៀងតែឈប់ទៅនរកចាប់ពិសោតាឡើងទៅអនិយតៈបុគ្គលនេះវិលនៅក្នុង សង្សារវត្តហ្នឹង ហូប31ហ្នឹងវាវិលបានតែដក5ចេញ31ដកដក5ស្មើ26ហ្នឹង26អនិច្ចតបុគ្គលជាវត្ថុជនហ្នឹងវិលនៅក្នុងភព26មិនវិលនៅក្នុងទៀង31ទេ ពីព្រោះ5ទៀតជាឋានរបស់អនាគា មានតែអនាគាមានបុគ្គលឯងអញ្ចឹងបើតាមទ្រឹស្ដីបត់ វត្តដ៏សង្សារហ្នឹងភព36ហ្នឹងយើងមិនដែលខ្វះមួយណាទេយើងម្នាក់ម្នាក់ហ្នឹងធ្លាប់ទៅហើយវិលវិលប៉ុន្តែនរកញាប់ជាងគេបាទប្រមាណក៏ដោយ ដល់ដល់ពេលធ្លាក់ទៅហើយដល់កើតមកវិញហ្នឹងមកតទៅទៀតឬក៏សំឡើងវិញសំតទៀតទៅតទៀតទៅដូចយើងប្រឡងធ្លាក់អញ្ចឹងណាប្រឡងធ្លាក់ហើយដល់យើងសំទៅយើងទៅប្រឡងទៀតវាមិនមែនយកតែមួយឆ្នាំហ្នឹងហើយអាពីមុនមកយើងមានបាត់ទៅណា ឈ្មោះនារីរតខ្ញុំមិត្តខ្ញុំករណាគាត់អ្នកស្ដាប់សិក្សាជាមួយព្រះអង្គគ្រូគាត់បានផ្ដាំឲ្យខ្ញុំករណាជួយសួរសំណួរដែលគាត់បានឆ្ងល់ណាដែលហ្នឹងយើងដាក់នឹងលោណានឹងមានមន្ទិលក្នុងចិត្តថាអង្គធរ អង្គធរធរយើងសរសេរនឹងរាល់បាទអង្គធរចេតនាអឺជាសម្បជិតសាធារណចិត្តសឹកបានន័យថាកើតគ្រប់ចិត្តទាំងអស់ទាំង89ដួងឬ121ដួងសួរថានៅពេលយើងយើងយើងដោយសន្មត់ធ្វើដំណើរដោយយានយន្តដោយថ្មើរជើងដោយកង់កិនលើសัตว์ និងធ្លាក់របស់រឹងត្រូវចំសត្វបណ្ដាលឲ្យសត្វស្លាប់ដោយ មិនមានចេតនាពោលគឺដោយអចេតនាដោយមិនមានអឺចិត្តចង់សម្លាប់គាត់ឆ្ងល់ថាតើឈ្មោះចិត្តអ្វីហើយឈ្មោះចេតសិកអ្វី មានចេតសិកប៉ុន្មានដែរចូលរួមហ្នឹងហើយអឺ តាមពិតចេតនាចេតសិកវាកើតគ្រប់តែចិត្តទាំងឯងប៉ុន្តែគ្រាន់ថាអឺចេតនាគឺជាសម្បយុទ្ធធម៌ដែលមានទួនាទីរបស់វាស្រាប់ស្រាច់ហ្នឹងហើយរហូតដល់យើង យកមកនិយាយនៅក្នុងភាសាសាមញ្ញថាមានចេតនានិងមិនមានចេតនាក្នុងវិន័យក៏និយាយចឹងដែរវគ្គកចេតនាចុះបើយើងអត់មានបំណងសម្លាប់ផងតើជាចិត្តអីគឺចិត្តអីផ្សេងផ្សេងក្រៅពី ចិត្តដែលមានចេតនាសម្លាប់នឹងឯង ចឹងចិត្តផ្សេងផ្សេងវាមិនប្រកាសថាជាចិត្តអីទេឧទាហរណ៍ថាគណៈខ្លះយើងដេកលក់ឈឹងលេខលក់ឈឹងយើងប្រែ ខ្លួនទៅកិនសัตว์កលាបសัตว์អីងាប់ចឹងទៅដេកលក់ឈឹងហ្នឹងមានចេតនាសម្លាប់ទេអត់ផងនេះអត់ទេណាចិត្តអីចិត្តទៅបើចិត្តខណៈពេលកំពុងយសព ថាបានទៅរំអីចឹងទៅក៏ងាកខ្លួនទៅគណៈហ្នឹងក៏លោភៈមូលចិត្តប្រព្រឹត្តទៅក្នុងមโนទ្វេរវិថីសុបិណៈមโนទ្វេរវិថីចឹងទៅហើយមានចេតនានេះក្នុងហ្នឹងថាមានប៉ុន្តែចេតនាហ្នឹងគ្មានចេតនាសម្រាប់ទេវាមានចេតនាគិតរឿងផ្សេងហ្នឹងហើយអឺដោយគណៈពេលដែលយើងកំពុងតែ ដាំបាយធ្វើទៀនអញ្ចឹងចំអិនបាយស្រាប់តែមានសัตว์នៅក្នុងអុសហ្នឹងអាហ្នឹងអត់មានចេតនាសម្លាប់ទេណាអត់មានចេតនាសម្លាប់ឯណាអត់មានវធកៈចេតនាចេតនានឹងដាក់ឈ្មោះមួយទៀតថាវធកៈចេតនាចេតនាសម្លាប់ជាចេតនាអីចេតនាគឺបំណងដាំតបាយជាចេតនាដែរប៉ុន្តែចេតនាផ្សេងចេតនាចំអិនបាយដោយបំណងថា កាលណាបើ អញដាំបាយនឹងឆ្អិនអញនឹងធ្វើទៀនចេតនានឹងស្អីគេចេតនាជាតួចេតនាក្នុងមហាកុសលហ្នឹងហើយហ្នឹងហើយអញ្ចឹងចេតនាវាស្រេចទៅលើអារម្មណ៍អីដែលចិត្តកំពុងគិតវាវាមាន ចេតនាលើលើហ្នឹងហើយគ្រាន់ថាបើមិនមានវគ្គកចេតនាមិនមែនមានន័យថាគ្មាន ចេតនានោះទេគ្រាន់តែចេតនាបំណងផ្សេងផ្សេងពីវគ្គកចេតនាតែប៉ុណ្្នឹងឯង ប៉ុន្តែគ្រាន់ថាយើងយកមកនិយាយយើងការយើង ធ្វើឲ្យច្រឡំសភាវៈហ្នឹងទៅអចេតនាហ្នឹងអចេតនាយើង យើង ដឹងដែរថាវាគ្មានចេតនាប៉ុន្តែឲ្យយល់ច្បាស់ថាគ្មានចេតនាហ្នឹងគ្មានមែនគឺគ្មានតែចេតនាសម្រាប់តែចេតនាផ្សេងមានឧទាហរណ៍ថាភិក្ខុសិក្ខាបទភិក្ខុបើសម្រាប់មនុស្ស ត្រូវអាបត្តិអឺបរាជិតប៉ុន្តែវ័យសាមណេរវ័យបដៅវ័យចំតនាលោកស្លាប់ទៅបើនិយាយពីចេតនាសម្លាប់អត់មានទេវតកៈចេតនាហ្នឹងអត់មានទេប៉ុន្តែចេតនាមានអត់មានមានរឿងអីថាមាន ចេតនាបដៅហ្នឹងវិចេតនានៅតែមានប៉ុន្តែមិនមានចេតនាសម្លាប់ប៉ុន្តែមានចេតនាបដៅ ណាមានបំណងបដៅពួកចេតនានឹងបំណងផ្គងធ្វើអីមួយហ្នឹងហើយអញ្ចឹងបាន មិនអាចកាត់ទោសភិក្ខុនឹងថាត្រូវអាបត្តិបរាជិកបានទេច្បាប់ព្រហ្មទណ្ឌយ៉ាងម៉េចអានឹងលើគេកាត់ទៅប៉ុន្តែមិនចាត់ទៅក្នុងអាបត្តិបរាជិកទេពីព្រោះមិនមានចេតនាសម្លាប់សិលឈ្មោះថាបាណាតិបាតហ្នឹងក៏មិនដាច់ដែរប៉ុន្តែដាច់សិក្ខាបទផ្សេងហ្នឹងគឺសិក្ខាបទដែល វ័យដំនោះនឹងចឹងចិត្តអីក៏បានដែរក្រៅពីចិត្តគិតសម្លាប់ចឹងណាប៉ុណ្ណឹងហើយយើងសិក្សាទៀតបាទសំណួរមួយទៀតផេនកាមេរ៉ា ពីប្រទេសកូរ៉េប៉ុន្មានថ្ងៃមុននេះស្ដាប់ព្រះអង្គប្រទានអឺធម្មទានព្រះអង្គយល់ផងវិលវល់ផងខ្លាចតែប្រតិកម្មធរគឺមណាសូមសួរប្រគុណម្ចាស់អំពីពួកអរូបខ្មោចព្រាយនតា ទេវតាដែលព្រះអង្គសម្ដែងឲ្យតែមានចម្ងល់បុគ្គលយល់សច្ចៈធរកម្រិតណាដែលស្ថិតក្រៅអំណាចឈប់ខ្លាចពួកអមនុស្ស ហើយការផ្សាយមេត្តាធម៌ត្រូវតែសូត្រធម៌បាលីផ្សាយមេត្តារបស់ពុទ្ធឬភាសាខ្មែរក៏បានដែរឬក៏ដើមចំគឺត្រូវ ប្រលឹង ពង្រឹងចិត្តរបស់យើង ខ្លួនឯងដដែលណាសូមព្រះអង្គមេត្តាប្រោសស្ដាប់ពធខ្ញុំកណាពិតជាបាន ចម្រើននិងរីករាយពីមុនថ្វាយបង្គំឬធ្វើតាមប្រពៃណីផ្សេងផ្សេងដោយមិនយល់សោះតែឥឡូវបានយល់ខ្លះ ហើយហ្នឹងវានៅតែក្នុងការពង្រឹងការយល់ពាក្យថាពង្រឹងហ្នឹងគឺចម្រើនការអឺយល់ដឹងពីសភាវៈជុំវិញជីវិតរបស់យើងហ្នឹងពីព្រោះអឺរឿងអរូបហ្នឹងយើងអត់មានបរចិត្តវិជា យើងទៅដឹងឲ្យច្បាស់មែនទែនមិនបានទេប៉ុន្តែ កាលណាយើងចេះ ប្រើនៅទ្វា6របស់យើងនេះថាយើងចឹងចុះបានល្អហើយអានោះយើងអត់ខ្វល់ទៀតទេឧទាហរណ៍ឥឡូវយើងប្រើទូរស័ព្ទចឹងរឿងជាបឋមគឺយើងត្រូវស្គាល់ function របស់វាហើយប្រើឲ្យកើតជាប្រយោជន៍ហើយរឿងនោះអប្រព័ន្ធវាគេធ្វើយ៉ាងម៉េចអាយើងមើលអត់ឃើញអាយើងមើលអត់ឃើញវាមិនមែនជាវិស័យរបស់យើងពួកយើងវាអត់ធ្វើការខាងហ្នឹងប្រព័ន្ធរបស់វាគេដាក់អង្គតែនមិនគេដាក់ កាយរណបមិនវានៅឯណាមិនយើងយល់អត់បានទេកម្រិតយើងយល់អត់បានទេប៉ុន្តែឲ្យតែចេះប្រើអាហ្វូនរបស់យើងដឹងវាមានសេវា ដឹងវាមានលុយដឹងវាមានបេតតេរីមានថ្មមានប៉ុណ្ណឹងចប់ហើយអត់ខ្វល់ទេអត់ខ្វល់ណាដាក់អាផ្កាយរណបនៅណាអត់ខ្វល់ទេគឺអានឹងវាហួសវិស័យអរូបដូចគ្នាចឹងដែរវាហួសវិស័យដែលយើងទៅដឹងវាប៉ុន្តែយើងយើងដឹងដោយប្រព័ន្ធចឹងកាលណាវាមាន signal វាមាន signal វាមានសញ្ញាអឺសញ្ញារលករបស់វាប្រព័ន្ធណាយើងដឹងថាអូមានសេវាយើងដឹងមក យើងដឹងតែអត់ដឹងណក់អាអង្តែវាប៉ុណ្ណាយើងអត់ដឹងដឹងក្នុងទូរស័ព្ទយើងយើងដឹងថាមានសញ្ញាអាច call បានអាចលឺបានគឺនៅតែនឹងអញ្ចឹងបើកាលណាសតិបញ្ញានឹងបដោតតែ ពីលឿងដំណើររបស់ចិត្តតាមទ្វា ទាំង6នេះបានហើយ រឿងខាងក្រៅវាជារឿងផ្សេងហ្នឹងហើយសរុបមកគឺដើម្បីឲ្យមានខ្លួនឯងជាទីពឹងដដែលអញ្ចឹងខ្លួនឯងជាទីពឹងគឺខ្លួនឯងដែលមានបញ្ញាតាម តននៅសភាវៈដែលកើតតាមទ្វាទាំង6នេះឯងហ្នឹងហើយចឹងថ្ងៃនេះអឺតរឿងសេវាហ្នឹងអាមើលនេះផងនេះផងប៉ុន្តែមានអ្នក ថា ច្បាស់ដែរណាហ្នឹងហើយ ប្រហែលជាមកពីទូរស័ព្ទវាឆ្លោះគ្នាអញ្ចឹងតាមអានេះ iPhone ដូចជាអត់អីប្រហែលជាអ្នកអីហ្នឹងទូរស័ព្ទផ្សេងដែលវាឆ្លោះគ្នាទៅដឹងមានពេលខ្លះវាឆ្លោះគ្នាចឹងដែរប្រព័ន្ធអីទូរស័ព្ទអីដូចតែអាត្មាលើកឧទាហរណ៍អឺប្រទេសមួយដែលមានវិស័យអប់រំវិស័យយោធាវិស័យសេដ្ឋកិច្ចអីខ្លាំងហើយហ្នឹង ប្រទេសដតីចូលលុកលុយអត់បានយ៉ាងណាដូចគ្នាចឹងដែរនៅក្នុងចិត្តរបស់យើងមានអីចូលមករំខានបានទេហើយសំណួរមិញសួរថាកម្រិតណាកម្រិតដែលលែងភ័យសោះនោះវាទល់អស់តណ្ហាយល់ប៉ុណ្ណាវាជារឿងមួយក៏ប៉ុន្តែកម្រិតនៃសត្វលោក ដែលលែងភ័យសោះទល់អស់តណ្ហា ព្រោះតណ្ហា គឺជាប្រភពនាំឲ្យភ័យអញ្ចឹងច្បាស់ណាពពុទ្ធសំដែងមូលហេតុរបស់ភ័យខ្លាចរន្ធត់អីនេះទល់តែអស់តណ្ហាទល់តែអស់លោភៈកាមរាគៈនេះឈប់ជាប់ជាពាក់នឹងខ្លួនឯងហ្នឹងហ្មងជាប់ជាពាក់នឹងខ្លួនឯងក្តីជាប់ជាពាក់នឹងញាតិខ្លួនឯងក្តីជាប់ជាពាក់នឹងទ្រព្យសម្បត្តិខ្លួនឯងក្តីអស់អាហ្នឹងបានលែងភ័យកើត មនុស្សច្រើនណាស់អូខ្ញុំឥឡូវគ្មានទៅខ្លាចអីខ្ញុំនិយាយមិនខ្លាចអីទេអូអត់ស្គាល់កិលេសទេអត់ស្គាល់កិលេសទេអាហ្នឹងហ៎ខ្លាចអីបាត់ទូរស័ព្ទមួយរាល់សឹងវល់ដីចេះហើយចេះថាអត់ខ្លាចហ្នឹងដូចយើងថាអត់ខ្លាចអីអត់ខ្លាចអូទីហោផ្ទះនោះម្ដុំសាថ្មីអីចឹងមើលពីជំនាន់ហោឆេះផ្ទះហើយបុកទ្រូងភឹបលើនឹងផ្ទះអញនៅហ្នឹងឃើញទេដូច្នេះតែនៅជាប់គឺនៅតែភ័យចឹងតែនៅជាប់គឺនៅតែភ័យចឹងយល់អីក៏ដែរ យល់អីក៏ដែរអារឿងយល់រឿងផ្សេងហ្នឹងតួយល់ហ្នឹងទោះតែតួយល់ហ្នឹងកាត់ផ្ដាច់តណ្ហាព្រោះកលែងលែងភ័យសោះហ្នឹងតួយល់របស់ព្រះអនាគាហ្នឹងអាតួយល់របស់លោកហ្នឹងវាទៅកាត់ ទៅកាត់តណ្ហាហ្នឹងទៅកាត់កាមរាគៈនុនតិហ្នឹងអស់ទៅវាវាអស់ពូជហ្នឹងទៅអញ្ចឹងអាកលែងហ្នឹងដូចអឺមកុំព្យូទ័រដែល scan មេរោគអស់អញ្ចឹងវារែងលំខានទៀតទៅ ហ្នឹងហើយវាលែងរំខានទៀតដូចទឹកមួយកែវអញ្ចឹងថាទឹកកម្រិតណាទៅដែលវាលែងល្អក់នោះគឺទល់តែទឹកអស់កកព្រោះវាមូលហេតុអាកកហ្នឹងឯងណាកកនៅខាងក្រោមហ្នឹងឯងអនុស័យអនុស័យកិលេសហ្នឹងវាដេកត្រាំវិញមនុស្សជួនកាលមើលទៅដូចអត់ភ័យអត់ព្រួយមកផ្លេមកផ្លេហ្នឹងប៉ុន្តែថាទឹកកម្រិតណា ដែលថាទឹកនឹងឈប់ល្អគឺទឹកដែលលែងមានកកនៅក្នុងហ្នឹង ចឹងបើលែងមានកកដែលជាតួឲ្យល្អហ្នឹងហើយណាគោទៀតក៏វាអត់ល្អបានកាន់វិលវិលទឹកហ្នឹងកាន់វិលវិលវាអត់វាអត់ល្អដូចចិត្តព្រះអនាគាចឹងពីណាចង់បបដាច់ជីវិតលោកក៏លោកអត់ភ័យវាអត់ភ័យវាអត់មានជាប់មិនបានអត់ភ័យថាអត់ជាប់តែជាប់ភ័យតែស្អិតភ័យតែស្រឡាញ់ភ័យព្រួយព្រោះអាតួតណ្ហានឹងឯងវានាំឲ្យកើតទុកទោមនោះ នឹងអញ្ចឹងមានមូលហេតុរបស់វាអញ្ចឹងហើយបើមិនតាន់ដល់កម្រិតនឹងទេ នៅពុទ្ធជនញុកនេះជាថាខ្លួនឯងមិនភ័យមិនខ្លាចអីណាហ្នឹងនិយាយមិនស្គាល់និយាយមិនដឹងអីហ៎ខ្ញុំគ្មានតែចង់បានអីអាហ្នឹងអត់ស្គាល់កលេសទៀតហើយមិនស្គាល់ទេយើងនិយាយវាច្រើនយើងនិយាយយក credit ណាខ្ញុំមិនចង់បានអីទេខ្ញុំចេញមកផ្សាយសាសនាខ្ញុំចេញមកធ្វើនយោបាយខ្ញុំគ្មានចង់បានអីទេអើ វាមិនចង់បានមែនកន្លែងនិយាយហ្នឹងបើណាចង់បានពីក្រោយមានទី report ឲ្យគេអស់ហើយណាចង់បានអីពីក្រោយមានតែប្រាប់គេណាហ្នឹងក៏នឹងកំពុងតែនិយាយប្រាប់គេថាខ្ញុំមិនចង់បានអីហ្នឹងជាប់ណារឿងបានអីហ្នឹងហើយកំពុងតែផ្សាយយីហោតែខ្លួនឯងអ្នកបរិសុទ្ធបាត់ហើយហ្នឹងហើយអត់ទឹកដឹងថាហ្នឹងកិលេសហ្នឹងខ្ញុំខ្ញុំអត់ចង់បានអីទេខ្ញុំមកនេះគឺដើម្បី ជួយបងប្អូនមកខ្ញុំអត់ចង់បានអីទេថាកំពុងចង់បានហើយហ្នឹងចង់បានឲ្យគេដឹងថាអញហ្នឹង អញហ្នឹងណាមិនដូចអាអ្នកនោះណនោះអាអ្នកអស់នោះវាសិតតែអ្នកចង់បានខ្ញុំឯងបានអ្នកអត់អ្នកចង់បានហ្នឹងឯងអត់ចង់បានលុយអត់ចង់បានអីគឺចង់បានឲ្យគេដឹងថាអញអត់ចង់បានអាហ្នឹងឲ្យតណ្ហាជាប់ឈ្មោះហ្នឹងបើណាមកថាអូអាគាត់ហ្នឹងមកចង់បានអីខឹងទៀតឃើញទេពួកអីចង់បានឈ្មោះឲ្យគេយល់ថាអញអត់ចង់បានអីហ្នឹងតែហ្មងស្គាល់អត់កិលេសចឹងចឹងមិនស្គាល់ទេណា ងាយស្គាល់ទេយើងឃើញកលេសតទៅលួចគេតទៅបចោគេតទៅវាយគេបានហៅថាអូអានេះបាបអានេះអាក្រក់អាកំពុងផ្សាយថាអញជាមនុស្សល្អនឹងហើយគេលេសកំពុងតរុំនោះអានោះខុសអានេះចេះចេះចេះចេះអញ្ចឹងបានលីអេស្អីគេខំជឺអីមិនដឹងគាត់ថាមនុស្សអាត្មានិយមទេដែលឃើញតែគេខុសអញអ្នកត្រូវនោះហ្នឹងហ្នឹងនិយាយក្រោយព្រះអង្គទេព្រះអង្គថាបុគ្គលពីលស្រឡឹងទោសគេជាកម្លាំងនិយាយចប់ម៉ាត់ហ្នឹងចប់ ហ្នឹងអញ្ចឹងមិនកិលេសនេះវាមានតាមថ្នាក់របស់វាវាមានវិតកមកិលេសហ្នឹងអានឹងគ្រោកគ្រៀតឆាប់មើលឃើញទេវាចេញណាបរិយុទ្ធានកិលេសវានៅក្នុងចិត្តហ្នឹងក៏មើលទៅបើព្យាយាមរៀនបន្តិចក៏ឆាប់ដឹងដែរប៉ុន្តែអនុស័យអាសំបីតាអឺកុសលវាកើតហ្នឹងក៏វាដេកសិនហ្នឹងណាដូចទឹកមកថ្លុកដល់វាថ្លាស្អាតមើលចឹងទៅ ប៉ិនកកធ្លាក់ទៅក្រោមទេដែលយើងចេះថាអូទឹកនេះអត់កកអត់ទេប៉ះតន្តិចឬក្ដុងមកវិញល្អក់វល់ពេញហ្នឹងអត់យល់អាតហ្នឹងហើយមើងងាយកលេសណាអ្នកល្មមល្មងនឹងមើងងាយកលេសណាហ្នឹងអាត្មាក៏ធ្លាប់តែជឿគេចឹងដែរពីមុនគឺអួតតែគេនឹងក៏មិនចង់បានអីទេដើម្បីចេះដើម្បីចេះអូអញ្ចឹងហើយបានជានៅក្នុងការដឹកនាំនៅក្នុង កុំថាឡើយត្រឹមប្រទេសរបស់មនុស្សមានកិលេសសំបីការដឹកនាំរបស់ពពុទ្ធក៏អត់មានជឿមនុស្សមានកិលេសទេចឹងបានព្រះអង្គដាក់វិន័យហ្នឹងរឿងអីរឿងដាក់វិន័យហ្នឹងគឺអត់ជឿមនុស្សមានកិលេសហ្នឹងឯងហ្នឹងឧទាហរណ៍កន្លែងមួយថាភិក្ខុមិនអាចនៅក្នុងទីស្ងាត់ជាមួយមេត្តក្រៀមតាពីរអ្នកស្ងាត់ស្ងាត់ហ្នឹងបានទេឧទាហរណ៍ចឹងអូយតាគេ តាគេមានចិត្តមិនខូចគេមិនអីទេ ព្រះអង្គដឹងថាកិលេសបធិជននេះទុកចិត្តវាមិនបានទេអញ្ចឹងបានដាក់ថាកុំនៅណាកុំនៅតែស្ងាត់ស្ងាត់ប្រុសហិងស្រីលោកហិងស្រីកុំនៅតែពីរអ្នកកុំនៅល្អយ៉ាងម៉េចក៏ដោយព្រោះវាអត់ទៀងវាអត់ទៀងឃើញទេដូចច្បាប់អាមេរិកកាំងក៏ដោយច្បាប់ប្រាំងក៏ដោយច្បាប់អូស្ត្រាលីក៏ដោយអត់មានមកនិយាយទៅអូខ្ញុំបេះដូងបរិសុទ្ធណាស់មិនបាច់ដាក់ច្បាប់លើខ្ញុំទេអត់ទេអត់ទេ ច្បាប់គឺច្បាប់គឺត្រូវតែមានហ្នឹងហ្នឹងមនុស្សសាមញ្ញប្រហែលប្រពុតព្រះអង្គបីដាពយលពីសច្ចធម៌គុណធម៌ហ្នឹងឯងប៉ុន្តែចោលវិន័យអត់បានចោលវិន័យអត់បានណៃមកពីណារៀនយល់សិនណៃមិនតន់យល់អីរៀនអាសំខាន់សិនអនុស័យ4អី4រៀនអាហ្នឹងសិនណាតមកណាទោសធំធំមួយសិនយល់អីមិនយល់អីតមកហ្នឹងសិន ហើយបានយល់ចម្រើនទៅទៀតឃើញទេមើលទៅដំណើរពុទ្ធទៅដឹងហើយព្រះអង្គចែកដាច់បធជនជាអនិច្ចតបុគ្គលទលរិយបុគ្គលបាននិច្ចតបុគ្គលទៀងហ្មងហើយយើងមកទុកចិត្តអនិច្ចតបុគ្គលមិនទាំងខ្លួនយើងយើងទុកចិត្តមិនបានផងហ្នឹងឃើញទេចិត្តថ្ងៃណាត្រូវចិត្តទៅចង់ជួយទៅថ្ងៃណាវាធ្វើមិនត្រូវចិត្តអញឈប់ជួយវាអញឈប់អញឈប់ខ្វល់ទៅណាទៅឃើញទេ ពីមុនសិតតែណៅមិនបាក់ភ្នំមលាយក៏មិនបោះបង់សមុទ្ររីងស្ងួតក៏វាមិនអាចបំបែកអីណាណេះតោះចិត្តតែបន្តិចខ្ពើមបាក់ចឹងប៉ុន្តែសរុបមកបើបាន ស្គាល់ពីកិលេសនឹងល្អស្គាល់កិលេសនឹងល្អមកនឹងប៉ុន្តែបើមិនស្គាល់កិលេសទេច្រឡំហើយច្រឡំធំហ្មង ច្រឡំទៅអួតទៅអួតតែខ្ញុំនោះវាបរិសុទ្ធហ្នឹងប៉ុន្តែវាចឹងដល់ព្រោះតែនៅមានកិលេសហ្នឹងហើយបានច្រឡំទៅអួតហ្នឹងឃៀវក្លាវ សូមថ្លែងគុំលោកម្ចាស់គ្រូកណាជាប្រសង់នៅវត្តសៀមរាបចង់សួរម្ចាស់គ្រូថាតើមានវិធីសាស្ត្រយ៉ាងណា ដឹកនាំបរិស័ទឲ្យចេះសាមគ្គីក្នុងវត្តអារាម រវាងប្រសង់និងគណៈកម្មការវត្តនិង បរិស័ទឲ្យចេះសាមគ្គីគ្នាហ្នឹងហើយតែរឿងត្រូវឆ្លោះវាឆ្លោះហើយទេណាសម័យពុទ្ធនៅក៏មានលោកឆ្លោះគ្នាចឹងដែរ ដូចជារឿងកោសំពីអីណា កណាប្រហែលជាបានស្ដាប់រឿងហ្នឹងគឺថាព្រះអង្គមិនលាក់ឯរឿងអីក៏ដោយទោះបីព្រះអង្គនៅមានពេលខ្លះព្រះអង្គនិយាយមិនស្ដាប់ដែរហ្នឹងហ្នឹងហើយវាមិនមែនថាឲ្យតែយើងប្រកែឲ្យតែយើងនេះទៅដឹកនាំគេគេមិនឆ្លោះគ្នាអីចេះចោះអត់ទេតែហេតុបច្ច័យដល់វាត្រូវតែមានហ្នឹងហើយវាត្រូវតែឆ្លោះហើយពួកមនុស្សមានកិលេសមនុស្សទាំងអស់សមនុស្សមានកិលេសនៅទាំងអហ្នឹង ទាំងយើងទាំងគេហ្នឹងសិមនុស្សមានកិលេសមិនឆ្លោះហ្មងឆ្លោះឲ្យតិចច្រើនអីហ្មងប៉ុន្តែគ្រាន់ថាយើង អាចរៀនវិធីឆ្លោះឲ្យទំនើបខ្ញុំណាអាចអាចផ្ដល់វិធីឆ្លោះទំនើបតែបរៀនកុំឲ្យឆ្លោះតែហ្មងអត់បានទេអត់ចេះពូចិត្តខ្លួនឯងមានពេលខ្លះចង់ឆ្លោះដែរណាពូតួឆ្លោះហ្នឹងវាកើតពីពីអាវាមិនត្រូវចិត្តហើយអាតួចិត្តវាមិនត្រូវតាមបំណងចិត្តស្អី ទោសៈមូលចិត្តឥឡូវយើងមានអាតួចិត្តឆ្លោះនៅទាំងអស់អាហ្វាល់មួយសម្រាប់ឆ្លោះយើងនៅទាំងអស់គ្នាហ្នឹងលោកប្អូនអ្នកសួរហ្នឹងក៏នៅ មានអាហ្វាល់ហ្នឹងដែរអាធាតឆ្លោះហ្នឹងនៅប៉ុន្តែវាមិនតន់ដល់ពេលវាកើតឡើងក៏វាមិនតន់ឆ្លោះចឹងទៅធាតឆ្លោះហ្នឹងគ្មានអីក្រៅពីទោសៈមូលចិត្តពីរដួងហ្នឹងទេជួនកាលវាកើតដោយខ្លួនឯងទៅជួនកាលកើតដោយគេញុះញង់ទៅ អាកើតដោយខ្លួនឯងអាដងទី1អាកើតដោយគេញុះញង់9អាដងទី2ឃើញទេអាមេឆ្លោះអាហ្នឹងមិនមែនពីណានៅ ក្នុងចិត្តយើងម្នាក់ម្នាក់ហ្នឹងតែគ្រាន់ថាទីមួយយើងទទួលស្គាល់ការពិតចឹងទៅថាឆ្លោះ វានៅតែមានចឹងសង្គមមកមិនគិតថាបើយើងចេះអាប់ដេតវិធីឆ្លោះបន្តិចឆ្លោះឆ្លោះផ្ទាល់ឆ្លោះឲ្យសួរគ្នា ឆ្លោះឲ្យប្រជុំគ្នាឆ្លោះចំមុខពីរឿងអីមួយឆ្លោះ ដាក់វេទិកាមិនក៏ដោយឲ្យតែទល់មុខគ្នាសួរអស់រឿងអស់រ៉ាវអានឹងអាចមានផ្លូវដោះស្រាយណាដូចពេទ្យអញ្ចឹងគឺមិនអាចបន់ថាធ្វើម៉េចកុំឲ្យមានអ្នកឈឺទេគឺគាត់ថាធ្វើម៉េចត្រូវទៅពេទ្យត្រូវព្យាបាលអញ្ចឹងនៅសំណួរមិនថាកុំឆ្លោះគ្នាហ្មងគឺមិនបានទេឧទាហរណ៍មិនហៅរោឧទាហរណ៍ទៅដូចវត្ត ដែលខ្ញុំកណាអាត្មាធ្លាប់នៅមនីរតនារាមយូរអញ្ចឹង ឧទាហរណ៍ថ្ងៃក្រោយទៅគឺឆ្លោះគ្នាបែកហោអូស្ទឹងអីបែកអូហោស្ទឹងអីយ៉ាងម៉េចក៏ទៀតក៏ដែរក៏អាហ្នឹងធัวកើតពីបច្ច័យឥឡូវនេះវាអត់មានទេបើខណៈបើថ្ងៃក្រោយអីក៏មិនអាចបន្ទោថាហេមើលទេសនាប្រាប់គេណាណីវត្តខ្លួនឯងនោះឆ្លោះគ្នាពេញណាពេញណីហ្នឹងអាមនុស្សមានកិលេសហ្នឹងមនុស្សដែលយើងអត់ចេះបរមត្តធម៌យើងវិនិច្ឆ័យអញ្ចឹងហ៎ អញ្ចឹងយើងបន្ទោសព្រះដែរព្រះអួតថាជាគ្រូនៃទេវតានិងមនុស្សស្អីកាលកោ32វិខឆ្លោះគ្នារឿងជុះអាចអត់ចាក់ទឹកនឹងឆ្លោះគ្នារហូតដល់មនុស្សក៏ឆ្លោះគ្នា ទេវតាក៏ឆ្លោះគ្នាប្រពុតដោះស្រាយមិនបានរត់ទៅនៅមួយស្វាមួយមួយតម្រៃព្រះអង្គអស់ចាស្អីអញ្ចឹងទៅបន្ទោសព្រះអង្គដែរតោះទេរឿងវាកើតពីបច្ច័យអាណត្តាណា អំណាចពពុទ្ធនឹងក៏មិនអាចដែរមានពេលខ្លះហោដូចជារឿងប្រញាតឆ្លោះគ្នាអញ្ចឹងនគរសក្យវងហើយនឹងវិឌូដភៈឃើញព្រះអង្គទៅហាមឡើង3ដង ហាមមិនបានប៉ុណ្ណោះអង្គញាតព្រះអង្គទៅសងខាងហ្នឹងសម្លាប់គ្នាឡើងផ្ដាច់ពូជវាពាក់ព័ន្ធកម្មផងអាហ្នឹងឃើញទេហេតុបច្ច័យវាដល់ព្រមអញ្ចឹងហ្នឹងហើយដូច្នេះ មានពេលខ្លះយើងត្រូវទទួលស្គាល់អញ្ចឹងថាមិនអាចវិនិច្ឆ័យគ្រាន់តែថានៅមួយគ្នាឧទាហរណ៍ថា គ្រូណាមួយលោកអាចារ្យណាមួយអីចឹងគាត់មនុស្សល្អឧទាហរណ៍គាត់មនុស្សគាត់ល្អឧទាហរណ៍ដល់ប្រពន្ធគាត់មិនសូវល្អឧទាហរណ៍ចឹងទៅអញ្ចេះអញ្ចោះឆ្លោះមួយគេ មួយឯងអីចឹងទៅអូយអាចារ្យមើលតែប្រពន្ធឯងមិនកើតនៅបណ្ដៅគេស្អីទេអារឿងនឹងខុសគ្នាតា យើងយកមកបោកគ្នាអត់កើតទេណាមនុស្សសន្សំអបនិស័យខុសគ្នាយ៉ាងណាអើយបើលោកនឹងល្អមើលតអ្នកនៅចិត្តលោកវាអញ្ចឹងចឹងចឹងចេះអីវិនិច្ឆ័យនឹងអត់ស្គាល់អត់ស្គាល់បរមត្តធម៌តាមសេចក្តីពិតទេជាងកាយយើងគ្រាន់តែលៀបពួរគ្នាហ្នឹងគ្រាន់តែឃើញឧទាហរណ៍ធ្លាប់ថតមួយគ្នាអញ្ចឹងហើយដល់ថ្ងៃក្រោយទៅគាត់នឹងជាប់គុកទៅគេយករូបនឹង តែស្ងប់ដឹងធ្លាប់គេគេនិយាយចឹងបាទហ្នឹងអាញញឹមមកមានដឹងអីទេមែនអូអ្នកខ្លះធ្លាប់ថតរូបមួយថ្មអីចឹងដល់ពេលគេមានរឿងអីចឹងគេយកម្នាក់ហ្នឹងយកទៅចង់ដឹងលោកមិនមើលអាមនុស្សនៅចិត្តលោកហ៎ចាអញ្ចឹងទេវតតនៅចិត្តព្រះអង្គហ្នឹងព្រះអង្គចឹងដែរទេវតតដំបងនៅចិត្តព្រះអង្គហ្នឹងណាអឺដូចជាស្អីអឺ អាស្អីគេវិខស្អីដែលដែលពួងបែកពេញតែខ្លួនមូលបកាច់សរីបុតមកលៀនណាលេចឈ្មោះបានតើក៏ចូលទៅថ្វាយអង្គមអីអញ្ចឹងទេវតតដបងថ្វាយអង្គមព្រះអង្គនៅចិត្តព្រះអង្គហ្នឹងវាគេមានរូបផុសផុសតែមើលទេវតតឲ្យព្រះអង្គនៅមួយគ្នាហ្នឹងយើងវិនិច្ឆ័យសបកវាអត់ត្រូវដូច្នេះ វិលមកវិញថាធៀបឆ្លោះនេះកុំមកនិយាយថាហេចេះធัวប៉ុណ្ណឹងឯនៅតែឆ្លោះថាឆ្លោះហ្នឹងវាមិនមែនរឿងចេះមិនចេះទេអេរៀនធัวច្រើនប៉ុណ្ណឹងរៀនដល់ PhD អឺនៅធ្វើអញ្ចឹងវាអត់មានរឿង PhD មិន PhD តែកិលេសនៅមានវាចេញមកហើយអាហ្នឹងធម្មតាតាណាអញ្ចឹងបានការយល់សភាវៈច្បាស់ទៅវាអត់មានជាក់ផ្អើលអីនឹងសัตว์លោកធ្វើខុសធ្វើត្រូវអីហ្នឹងទេ សំខាន់បំផុតនឹងវិលមកមើលខ្លួនឯងម្នាក់ម្នាក់ហ្នឹងហើយប៉ុន្តែគាត់ថា ការគ្រប់គ្រងវត្តយើងត្រូវមានរចនាសម្ព័ន្ធទោះបីឆ្លោះក៏វាល្អមើលដែរមានរចនាសម្ព័ន្ធត្រឹមត្រូវមាន ការប្រជុំត្រឹមត្រូវមានអឺប្រធាន មានអីត្រឹមត្រូវអញ្ចឹងទៅគោរពអង្គប្រជុំទៅ ឆ្លោះមិនក៏យើងវានៅក្នុងអឺការជួសជុលបានដូចឡានអញ្ចឹងតែប្រើខូចទេប៉ុន្តែខូចដឹងកន្លែងជួសជុល មនុស្សតែធ្វើការមួយគ្នាឆ្លោះហើយប៉ុន្តែឆ្លោះដឹងកន្លែងដោះស្រាយអញ្ចឹងណាគ្មានវិធីធ្វើមកឲ្យឆ្លោះឯងមនុស្សនេះគ្មានវិធីធ្វើមកឲ្យឆ្លោះបើកាន់តែឆ្លោះឲ្យដោះស្រាយមិនអានឹងឯងដែលតែរឿងត្រូវយើត្រូវចម្រើនគឺអ្នកមើលទាំងអស់គ្នានឹងមានប្តីមានប្រពន្ធតិចតែមិនដាច់ឆ្លោះ ម៉ៅវិទូណាម៉ៅវិទូមិញឬក៏ផ្សេងគ្នាណាខ្ញុំណាសូមថ្លែងគុំលោកគ្រូខ្ញុំមានសំណួរដូចតទៅតើគ្រប់ផលដែលកើតក្នុងពេលនេះសុទ្ធតែកើតចេញពីអតីតផលអតីតកាលឬបព្វជិតឬយ៉ាងណា តើអំពើមួយឲ្យផលតែម្ដងឬច្រើនដង ក្នុងករណីដែលផលដែលកើតក្នុងជាតិនេះហើយ យើងជាមនុស្សធម្មតារកហេតុនៃផលនោះមិនឃើញតើ យើង ត្រូវគិតថាវាមកពីហេតុនៃបព្វជិតឬយ៉ាងណាតើយើងគួរតែរើបំរាស់ ចំពោះផលដែលទទួលក្នុងជាតិនេះឬទទួលយកនៅស្ងៀមដោយគិតថាជាផលនៃបព្វបព្វជិតឬយ៉ាងណាហ្នឹងហើយនៅពេលដែលយើងគិតទៅដល់ អតីតជាតិឬក៏អនាគតជាតិផលរបស់កម្មឯនឹងព្រះអង្គត្រាស់ថាវាជាអចិន្តាយៈគិតមិនក៏អត់អស់ឆ្ងល់ដែរព្រោះយើងវាគ្មាន ប្រដាប់ដឹងដូចសំណួរខាងដើមមកមិញចឹងចឹងបានព្រះអង្គឲ្យយើង ដឹងឥឡូវហ្នឹងស្អីដែលកំពុងពិតឥឡូវហ្នឹងកុំរំលងវា កាលណាបញ្ញារបស់អ្នកឃើញទៅដល់សភាវៈពិតដែលកំពុងប្រកបហើយវាជាកម្លាំងហើយ វាទៅជាឥន្ទ្រីយកម្លាំងហ្នឹងវានឹងអាចជ្រាបទៅក្នុងរឿងឆ្ងាយម្ដងតិចម្ដងតិចម្ដងតិចម្ដងតិចម្ដងតិចប៉ុន្តែបើសិនជាអារឿងឥឡូវហ្នឹងយើងអត់ដឹងផងយើងចង់ទៅដឹងអារឿងនោះមុនវាអត់បានទេណាអត់បានទេដូចភ្នែកយើងយើងយើងបើកបអញ្ចឹងទៅយើងឃើញអាស្អីនៅនៅចិត្តចិត្តយើងនោះអា100គីឡូទៀតនោះយើងយើងទៅដឹងអត់បានទេប៉ុន្តែត្រូវត្រូវទៅដល់អាចិត្តហ្នឹងសិនណានេះអា100ម៉ែត្រពីមុខយើងយើងមើលឃើញទៅដល់អាហ្នឹងសិន ដល់នឹងហើយ ដល់ទៀតដល់ហើយដល់ទៀត100ម៉ែត្រ100ដង1000ដងដល់អា100គីឡូនោះហើយប៉ុន្តែបើយើងចង់ទៅដល់អា100គីឡូនោះ មុនទៅដល់អា100ម៉ែត្រនេះយើងទៅមិនដល់ទេបានតែប្រសិនបើរហូតហើយឆ្ងល់រហូតចុះអានឹងណោះអានៅខាងនោះ ភ្នំនឹងស្អីគេណោះយើងចេះអង្គុយគិតយើងណោះខាងនោះភ្នំណាអាមលងភ្នំទៅទៀតនោះណាអានឹងស្អីគេ ប៉ុន្តែអាចំហៀនមួយនេះដែលយើងត្រូវឈានមកចំហៀនម្ដងមកចំហៀនម្ដងដើម្បីរំលងភ្នំនឹងទៅនេះយើងវាអត់បានឈានអាហ្នឹងដល់ step by step មកចំហៀនម្ដងយើងអត់ទៅស្អីដែលព្រះអង្គឲ្យយើងដឹងនោះដែលដែលចង់ឲ្យយើងដឹងបំផុតនោះដែលចង់ឲ្យយើងដឹងបំផុតនោះគឺស្អីដែលកំពុងប្រកាសឥឡូវនេះឯងអាអាចឆ្លើយសរុបបានថាពាក្យថាហេតុដែលផលិតផលណា មិនមែនមានតែអតីតហេតុទេមានឥឡូវនឹងដែរវាត្រូវរួមផ្សំគ្នាច្រើនឧទាហរណ៍ដូចដើមឈើអញ្ចឹងអ្វីត្បិតថា វាមានពូជឲ្យដុះជាដើមឈើនឹងដើម្បីផលិតផលឥឡូវនឹងពូជវាវាមានអំណាចឲ្យដុះជាដើមអីប៉ុន្តែឥឡូវនឹងត្រូវអាស្រ័យនឹងអីអាស្រ័យទឹក អាស្រ័យជីអាស្រ័យពលឺអាស្រ័យការតែទាំឥឡូវហ្នឹងកាលហ្នឹងបច្ច័យបច្ច័យបច្ចុប្បន្នហ្នឹងហើយវាចាក់បច្ច័យបច្ចុប្បន្នមិនបានអញ្ចឹងបានពី សម្បត្តិជារបស់មនុស្សអីចឹងវាមានកតៈសម្បត្តិអាហ្នឹងផលបាដិតកាលយើង កសាងឥឡូវសម្រាប់ជាតិហ្នឹងកសាងទួកំណើតដល់អត់បានទេវាជាផលអដិតកាលសុទ្ធហ្មងគ្មាននរណាបដិសេធបានកើតមករបៀបម៉េច គឺយើងទៅតវ៉ាអត់បានទេអាហ្នឹងឃើញទេផលរបស់អតីតកាលសុទ្ធមានដៃជើងគ្រប់គ្រាន់អត់ជាហៅថាឧបតិសម្បត្តិអាហ្នឹងគឺយើងទៅតវ៉ាអត់បានវាជាផលរបស់អតីតកាលកម្មសុទ្ធឃើញទេអតីតកម្មសុទ្ធប៉ុន្តែកើតមកហើយវាពាក់ព័ន្ធជាមួយនឹងបច្ចុប្បន្ននេះជាកាលសម្បត្តិពាក់ព័ន្ធស្រុកទេសពាក់ព័ន្ធកន្លែងយើងរស់នៅកន្លែងយើងគ្រឹះរើតំបន់ដែលយើងរស់នៅហ្នឹងបច្ចុប្បន្នណា ហើយពាក់ព័ន្ធនឹងប្រយោគៈសម្បត្តិអាហ្នឹងបច្ចុប្បន្នទៀតអំពើយើងធ្វើឥឡូវហ្នឹងវាមិនខុសពីពូជរុក្ខជាតិទេពូជល្អគ្រប់ទឹកបើសិនយើងយកមកដាំអត់ល្អដាក់លើថ្មអត់ស្រោចទឹកស្វិតដូចតែគ្នាកុំអាងទៅអូអញមានប៉ុនឯងអត់រៀនអត់សូត្រអត់ខំធ្វើវាមិនកើតអញ្ចឹងបច្ច័យវាត្រូវរួមផ្សំគ្នាអញ្ចឹងទៅវាអាចដោះទៅបានហ្នឹងហើយហើយ យើងត្រូវទទួលថានៅស្ងៀមអីចេះចុះអាហ្នឹងយើងមិនយល់ពីហេតុទេបើសិនជាយើង ត្រូវនៅស្ងៀមដូច្នេះធោព្យាយាមធោត្រូវចម្រើនបញ្ញាអត់ន័យទាំងអស់គឺបងឲ្យយើងផ្លាស់ប្ដូរនឹងហើយពាក្យថាចម្រើន ពាក្យថាភាវនាមានន័យផ្លាស់ប្ដូររហូតដល់ព្រះអង្គថាបុគ្គលណាមិនមានការផ្លាស់ប្ដូរមនុស្សនឹងរស់អត់ប្រយោជន៍ ដែលបងត្រាស់ថាយោវសៈសតាំងជីវេអបស្សੰឧតយបយ៉ាងឯកាហੰជីវិតាំងសាយោបស្សតោឧតយបយ៉ាង បុគ្គលណារស់100ឆ្នាំប៉ុន្តែគ្មានចម្រើន បញ្ញាឃើញច្បាស់នៅការកើតរលត់របស់រូបធម៌នៃនាមធម៌អញ្ចឹងយើងកើតមកវាអត់ដឹងស្រាប់ហើយអញ្ចឹងបើយើងរក្សានៅអាភិបអត់ដឹងដោយអត់ខ្វល់អត់រៀនអត់ចម្រើនអានឹងអត់ប្រយោជន៍ឃើញរស់ជាងទៀតផែនដី ប៉ុន្តែបងថារស់តែមួយថ្ងៃឯងតែមានបញ្ញាឃើញច្បាស់នៅ សភាវៈតាមសេចក្តីពិតឃើញទៅដល់ទូកើតរលត់នៃរូបធម៌នៃមធនហ្នឹងមានវិបស្សនាញាណឃើញអាហ្នឹងតែមួយថ្ងៃរស់តែមួយថ្ងៃឯកាហੰងជីវិតាំងសាយោរស់មួយថ្ងៃនេះប្រសើរជាងអារស់100ឆ្នាំទៅទៀតអញ្ចឹងអារស់100ឆ្នាំដែលមិនដឹងនឹងមានន័យថាម៉េចថាអត់អាប់ដេតឃើញជីវិតវាអត់អាប់ដេតជីវិតអត់មានការផ្លាស់ប្ដូរការចេះដឹង អាដែលថានៅស្ងៀមទទួលផលចាស់នឹងដែលអត់យល់អាហ្នឹងចិត្តបើពីមុនអត់ដឹងស្រាប់តែឥឡូវនេះយើងសិក្សាទៅចម្រើនបញ្ញាទៅវាដឹងនោះជាតួនៅស្ងៀមទទួលផលថាមែនទេគឺការកែប្រែ Albert Einstein បេដាវិទ្យាសាស្ត្រសម័យចុងក្រោយមុននេះក៏គាត់និយាយថាវាជាការឆោតល្ងងណាស់ដែលមនុស្សចង់បានលទ្ធផលផ្សេងហើយធ្វើអំពើដដែល។ ឃើញទេគឺជារឿងល្ងងឆោតបំផុតរបស់មនុស្សដែលចង់បានផលផ្សេងក៏ប៉ុន្តែ នៅតែធ្វើអំពើដដែលតែខ្ជិលដដែលអត់ចេះដដែល ចង់ចេះតែខ្ជិលចង់មាន តែមិនរអានឹងចង់បានលទ្ធផលផ្សេងមិនបានអត់បាននឹងចឹងប៉ុណ្ណឹង អនុញ្ញាតឲ្យអាត្មាចូលទៅមើលសំណួរម្ដងទៀតមិនដឹងសំណួរទៅដល់ណាណីអស់ទេ បន្តទៅទៀត Prince Hartsik អូបងម្ចាស់ឈឺបេះដូងហ่ะសូមថ្វាយបង្គំលោកម្ចាស់គ្រប់អង្គហ្នឹងណាកណាសូមថ្វាយបង្គំសួរទៅព្រះអង្គមួយព្រះអង្គថាមួយតើរុក្ខទេវតាកើតពីវិបាក កម្មអ្វីខ្លះទៅទៀតអឺ នឹងតាមយើងសិក្សាមករុក្ខទេវតាភូមិទេវតាអាកាសទេវតាណាវាមិនរាប់ពួកអឺប្រែតអសុរកាយទេ កើតព្រោះមហាវិបាកអឺមហាកុសលក្រណមហាកុសលនឹងវាថ្នាក់ទៀបថ្នាក់ទៀបនឹងចង់និយាយថាវាមិនពេញលេញវាមិនល្អវាមិនពេញបរិបូរជាងកាលធ្វើទៀនឲ្យស្ដាយ ជួយគេឲ្យស្ដាយវិញអីចឹងវាមិនស្មោះធ្វើវាមិនស្មោះត្រូវកាត់បន្ថយលំអរបស់ប៉ុនហ្នឹងចឹងយើងដឹងហើយថាដូចពូជចឹងក្របពូជស្រូវអីតែកាលណាវាមិនពេញទឹកល្អដោះវាអត់ល្អដូចគ្នាដែរនឹងចឹងហើយអឺបន្តទៅទៀតព្រោះធ្លាប់ ស្ដាប់លោកម្ចាស់គ្រូសម្ដែង ថារុក្ខទេវតាខ្លះដល់ថ្នាក់អត់ឃ្លានអត់ជំរកជាដើម បាបអ្វីខ្លះបុណ្យអ្វីខ្លះអឺតួបដិសន្ធិជាទេវតាឬក៏រុក្ខទេវតាសិតទៅបុណ្យទាំងអស់ប៉ុន្តែបើទៅជាអត់ឃ្លានហ្នឹងគឺអកុសលកម្មឯងដែលធ្វើពីបពជាតិមកវាមករំខានហៅថាឧបបិលកកម្មចឹងមកយើងសិក្សាពីកម្មហ្នឹងទៅបានដឹងវាចូលមកបៀតបៀនវាចូលមករំខានធ្វើឲ្យវាយ៉ាប់យឺនដូចបង្កបង្កយៈមេត្តាបរង្គរៈមេត្តាបរង្គរៈមេត្តាអីចឹងកំណើត ជាសុគតិភពមែនប៉ុន្តែ ត្រូវអត់ឃ្លាននឹងដោយសារ បាបកម្មឯណានមួយវាចូលមកកាត់ផ្ដាច់វាវាមិនអោយបដិសន្ធិតន់ទេកុសលចូលមកបដិសន្ធិឲ្យកើតជាពពួកទេពក៏ប៉ុន្តែទូអកុសលដែលមិនបានឲ្យបដិសន្ធិកពិតមែនប៉ុន្តែក្នុងប្រវត្តិការនឹងវាចូលមកឲ្យផលធ្វើឲ្យអត់ឃ្លានយ៉ាងទៅហើយដល់ពេលបានកុសលចម្រើនឡើង ព្រោះការបានស្ដាប់ធម៌ បញ្ញានឹងវាផុសឡើងកុសលនឹងវាកើតឡើងក្នុងគណៈស្ដាប់ធម៌នឹងកុសលនឹងទៅជាឧបធម្មបកកម្មឲ្យកុសលដតីនឹងចូលមកឲ្យផលហើយវាកាត់ផ្ដាច់នៅវិបាករបស់អកុសលចាស់នឹងคล้ายទៅជាកំណើតទេពមានអាហារបរិភោគអីធម្មតាអញ្ចឹងណាអានឹងជ្រាលជ្រៅកន្លែងហ្នឹងដែលយើងរៀនពីកម្មបានច្បាស់បាទ